ណាជាបឋមខ្ញុំកណាសូនមាសការក្រាបថ្វាយបង្គំចំពោះប្រជុំបីនៃបត្រៃរដ្ឋដោយសេចក្តីគ្រប់ចិត្តថ្លាដល់គង់ខ្ពស់នៅលោកសូមក្រាបថ្វាយបង្គំចំពោះគុណចាស់វិធេរានធិរៈគ្រប់ព្រះអង្គដោយសេចក្តីគ្រប់ចិត្តថ្លាសូមចម្រើនពរលោកលោកស្រីនាងកញ្ញាញញឹមពុទ្ធបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលវប្បធម៌កម្មជាក្រមវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃអាទិត្យ 4កើតខែមករាឆ្នាំខាលចត្វាស័កពុរសករាជ2566ត្រូវនៅថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិពិភាក្សាស្ដីអំពីកិច្ចអប់រំឬក៏ ពិភាក្សាទៅលើដែនដីកម្ពុជាក្ររបស់យើង គឺជាទិសដៅសំខាន់សំខាន់នៃវេទិការបស់យើងគឺផ្ដោតអារម្មណ៍ទៅការអប់រំយុវជនដើម្បីឲ្យស្គាល់អំពីអត្តសញ្ញាណស្គាល់អំពីប្រវត្តិសាស្ត្រស្គាល់អំពីទស្សនវិជ្ជាសង្គមទស្សនវិជ្ជានយោបាយទស្សនវិជ្ជាផ្សេងៗដែលពាក់ព័ន្ធទៅក្នុងជីវិតប្រចាំថ្ងៃរបស់យុវជនរបស់យើងនៅប្រជា ប្រដ្ឋខ្មែរក្ររបស់យើងឲ្យស្គាល់តម្លៃស្គាល់អំពីការរស់នៅឲ្យបានសុខដុមរមនាចេះជួយគ្នាក្នុងគ្រាក្រមានអសន្នអន់ក្រយ៉ាងណាយើងចេះ ជួយគ្នាកុំឲ្យអបដៃមើលគ្នាដោយមើលនៅសេចក្តីទុករបស់អ្នកទេហើយមិនជួយ មិនចេះជួយជ្រឹមជ្រែងគ្នានោះទេយើងវិធីការរបស់យើងគឺ បំផុសគំនិតផ្ដាល់នៅកំណត់ហើយនឹងណែនាំឲ្យពួកយុវជនដើម្បីឲ្យស្គាល់អំពីអ្វីទៅដែលហៅថាសិទ្ធិអ្វីទៅដែលហៅការអនុវត្តសិទ្ធិរបស់ខ្លួនឲ្យបាន ត្រឹមត្រូវឥឡូវយើងសូមអញ្ជើញវេកខ្លួនទាំងអស់ ប្រិយមិត្តទាំងអស់មកជួយជាមួយនឹងវាគ្មិនរបស់យើងទីមួយគុណចាស់និយាយធម្មមួយទៀតថេនណាបងណាទៀតហើយនៅសូមស្វាគមន៍អង្គលីថៃតាំងដែលជាប្រធានសាខាសហព័ន្ធសហព័ន្ធនៃប្រចាំនៅទីក្រុងស៊ីដនីរបស់យើង អាថ្ងៃនេះយើងនឹងមិនបានដាក់នៅប្រធានបទច្បាស់ល្អអីទេដោយសារតែពីសិលមិញយើងបានសន្យាថាថ្ងៃនេះយើងនឹងវិលមកជួបជាមួយនឹងវាគ្មិនប្រិមិត្តរបស់យើងជាបន្តអំពីសំណួរការពីសិលមិញ ការពិសានេះមានយើងមានសំណួរជាច្រើន ដែលពាក់ព័ន្ធទៅក្នុងកិច្ចការពិភាក្សាពិសិលមិញហើយសន្យាថាថ្ងៃហ្នឹងយើងវិលមកវិញយើងនឹងឆ្លើយនៅសំណួរឥឡូវយើងមិនតន់អោយវេទិកាទៅបងលីថាញ់តើទៅអោយគុណចាស់វិរិយធម្មមកមេតាមើលនៅក្នុងសំណួរដែលវាប្រិយមិត្តរបស់យើង ដែលគាត់បានសួរកម្មសិលមិញគឺឈ្មោះអីឈ្មោះរដ្ឋចំការលើរដ្ឋចំការលើ ដែលគាត់បានសួរថា តើអឺអ្នកកាត់ដី កម្ពុជាក្រមទៅឲ្យយួនបារាំងហ៎តើបារាំងកាត់ដីឲ្យយួនអឺកម្ពុជាក្រមឲ្យយួនមិនដែរទេឥឡូវសូមបកគលវេទិកាទៅគុំចាស់វិយធម្មមោឆ្លើយនឹងសំណួរតែម្ដងហើយយើងនឹងពិភាក្សាទៅនឹងចំណុចហ្នឹងដើម្បីឲ្យពួកគាត់បានយល់អំពីបំណងរបស់ អ្នក សំណួរសំណួរមុនទៀតបាទសូម ប្រតនត្រ័យថ្លែងគុំបងគ្រូសូមថ្លែងគុំគុំចាស់គ្រប់អង្គនៅលើ channel ហើយនឹងចំណានពរលោកលីទាំងតាំងដោយសេចក្តីរីករាយថ្ងៃនេះសូមស្វាគមន៍ញាតិញោមមក channel VOKK KKCC TV ណា KKCC TV សូមផ្ទោសឡំ VOKK ខានឡើងយូរហើយនៅច្រឡំទៀតអឺ នឹងឃើញពីម្សិលលោករត់ចំការលើគាត់សួរចំណុចហ្នឹងហើយដូចជាវាពាក់ព័ន្ធទៅដល់រឿងប្រវត្តិសាស្ត្រអឺខ្ញុំកណាសូមធ្វើការណែនាំគាត់ឆ្លើយគង់តែឆ្លើយដែរប៉ុន្តែទោះបីច្បាស់លាស់មិនច្បាស់លាស់យ៉ាងណាដោយសារកម្មវិធីនេះมันអាចជជែករឿងនឹងអស់ទេរឿងនឹងវែងឆ្ងាយ អឺលោករត់ចំការលើហ្នឹងភ័យគាត់ហ្នឹងកណ្ណីហ្នឹងអឺសូមមេត្តាតាមដានមើលសភៅនៅក្នុងនោះមានរឿងរ៉ាវនៃទឹកដីកម្ពុជាក្រោមដែលខ្ញុំកណាសរសេរតាមឯកសារលោកហ៊ុនឹមហើយមួយទៀតសភៅរបស់លោកត្រាន់ឆាតបុតត្រង់ឆាតបុតហ្នឹងក៏សរសេរអឺកម្ពុជាក្រោមអំណាចគ្មានខ្មែរក្រោម នឹងនៅក្នុង បណ្ណាល័យនៅប្រជាណាចក្រកម្ពុជានឹងសឹងតែមានគ្រប់បណ្ណាល័យនឹងឯងហើយមួយទៀតអឺឯកសារដតីទៀតទៅតាមការផ្សព្វផ្សាយខ្ញុំក៏ណាចាំដូចជាលោកចង់សុខសតាន់ក៏ធ្លាប់មានធ្វើវិភាគបន្តិចបន្តួចដែរបញ្ហាហ្នឹងអឺរឿងបញ្ហាបរាំងបុគ្គលដីកម្ពុជាក្រោមទៅឲ្យវៀតណាម វាជារឿងស្មុគស្មាញណាស់រឿងនឹងស្មុគស្មាញរឿងនឹងពាក់ព័ន្ធទៅដល់បញ្ហាឥណ្ឌូចិនបញ្ហានៃការបញ្ចប់សង្គ្រាមលោកលើកទី2ពេលដែលបារាំងធ្លាក់អន់ថយការចរចារបស់រុកពុជមិញតើបារាំងនឹងយល់ព្រមប៉ុន្តែដល់ទីបំផុតគេរើសបានអធិរាជបៅដាយតែ condition នៅតែដដែលដោយតែ condition អីដែលហូជីមីញទៀមទាប៉ិនរដ្ឋាភិបាលបារាំងពីមុនមិនព្រមតែដល់ក្រោយមកសម័យលោកវ៉ាងសង់អូរយូលហ្នឹងគឺថារដ្ឋបារាំងហ្នឹងវាមានបញ្ហាបញ្ហាគាត់កំពុងធ្លាក់ដណ្ដាប់ដោយសារសង្គ្រាមលោកវាចាញ់សង្គ្រាមមកណាចាញ់ជប៉ុនចាញ់អីណាហើយនៅខាងអឺរ៉ុបទៀតក៏មានបញ្ហាហើយជាមួយអាល្លឺម៉ង់ទៀត ព្រោះសម័យនោះណាអាល្លឺម៉ង់ជប៉ុនអីគេរួមសហការគ្នាតែអញ្ចឹងទៅមកវាយក្រុមប្រទេសនេះវាយអ៊ីតាលីវាយបារាំងវាយអីចឹងទៅហើយអ៊ីតាលីក៏ចូលរួមជាមួយគេកាលនោះអ៊ីតាលីក៏កុំនេះដែរណាទេណាមីសលីនីនោះណាចូលរួមជាមួយនឹងជប៉ុនជាមួយនឹងពួកហ្វាស៊ីអាល្លឺម៉ង់នោះណាវាយទៅទលេណានៃរុស្ស៊ីនោះខាងមុខគេទៅវាយទៅរុស្ស៊ីទៅណា ហើយនេះវាយមកខាងដូចចិនទៅចែកគ្នាវាយបាស់ផ្កាអស់ហ្នឹងប្រហែលអ្នកនឹងវាយហ្នឹងហើយការចរចាហ្នឹងបើសិនតែមិនមានបមនៅ Hiroshima Hiroshima ហើយនឹង Nagasaki ហ្នឹងក៏សង្គ្រាមហ្នឹងមិនងាយបញ្ចប់ ដោយរៀបរយដែរហើយដល់ក្រោយមកមែនទែនកិច្ចការហ្នឹងមិនមានត្រឡប់ទៅត្រឡប់មកកាលដែលជប៉ុនមកគ្រប់គ្រង ជប៉ុនទទួលស្គាល់ឯករាជ្យភាពរបស់ខ្មែរហើយទទួលស្គាល់ទឹកដីកម្ពុជាក្រមនឹងមានចំណែកនៃខ្មែរនៅក្នុងនោះទោះបីថាគេប្រគល់ទៅឲ្យវៀតណាមក៏ដោយ កាលនោះគេប្រគល់ឲ្យ គីទាំង3តម្ដងនិយាយពីសម័យមុនមុននឹងបារាំងអន់ថយហូជីមីនក៏ទាក៏ទាគីទាំង3នឹងរួមមកតែមួយ តែរដ្ឋបារាំងសម័យនោះក៏អត់ប្រមសម័យមុន លោកវ៉ាងសាំងអរយលដល់មកសម័យលោកវ៉ាងសាំងអរយលបារាំងមានបញ្ហាខាងពួកក្រុមនេះកាលនោះគុណគេកំពុងតែបើកការគេហៅ decolonization ណាឆ្នាំ46ចាប់ដើមបើកហើយអង្គការសហជីវជាតិបើកអំពីនៅអង្គការសហជីវជាតិនឹងកំពុងតែរៀបរយចរចាគ្នា ចរចាគ្នាហើយទម្លាក់អាណានិគមចុះខ្លះគេបើកមក បើកអ្នកណាចង់ទៀមទាចឹងដល់អ្នកណាប្រកែខាងរដ្ឋបាលមុនគេដឹងដឹងសភាពការតែដោយឡែកខ្មែរក្រមអត់ដឹងទេរឿងហ្នឹងខ្មែរក្រមខ្ញុំកណាជឿថាគ្មានអ្នកណាដឹងបើដឹងចាស់ទុំខ្មែរក្រមច្បាស់ជាទីហើយព្រោះសម័យនោះនៅមានអិសរាជជនច្រើនណាលោកទ្រឿងកាងលោកចៅស៊ីងអ៊ូណាលោកតាចៅសែនកុសលសម្ដេចបវរសិដ្ឋាសឿនសានគឺ ចាស់ទុំច្រើនហ្មង លោកថាជាណាលោកថាជាអីសម័យនោះពងពងខ្លាំងតាលោកសឹងមកផាញ់សាច់ចាស់ទុំច្រើនតាអោហើយលោកតាលំអែមយើងសុទ្ធតែមនុស្សមនុស្សច្រើនហ្មងធ្វើការនៅប្រជាណាកាកម្ពុជាហ្នឹងប៉ុន្តែមកកក់ស្ទះនៅប្រជាណាចក្រកម្ពុជាហ្នឹងអស់ទៅណាអត់បាននឹកថាប្រហែលខ្ញុំកណាក៏ និយាយទៅការងារនោះអាមិនអាចយកមកជជែកនៅវេទិកាបានទេប៉ុន្តែសូមឲ្យតាមដានមើលរឿងនោះព្រោះនៅក្នុងនោះមានភាពច្បុកច្បល់នយោបាយនៅក្នុង ច្រើនមែនទែនបងរឿងរឿងបញ្ហាឥណ្ឌូចិនហ្នឹងហើយសូមឲ្យយល់ប៉ុណ្ណេះដោយសារពេលដែលបារាំងចាប់ឲ្យ បីចូលទៅដល់ភ្លាមឆ្នាំ1859ហ្នឹងចាប់ឲ្យស្ដេចទិសដឹក នឹងចុះហត្ថលេខាបកលទឹកដីនឹងឲ្យព្រោះកាលនោះនៅក្នុងការគ្រប់គ្រងរបស់យួនសម័យនោះកាលដែលបារាំងវាយចូលមកផ្ទៃត្បិតថាគូណាអង្គឌួងរបស់យើងបានឡាយប្រសាលិខិតផ្ញើទៅស្ដេចណាប៉ូឡេអុងទី3 ទៅតាមរយៈទូតនៅសិង្ហបុរីទៅមែនមួយលើកជាពីរលើក ដោយមានថ្វាយតម្មីថ្វាយអឺតង្វាយផ្សេងផ្សេងទៅស្ដេចនពលអង្គទី3នឹងមែនហើយស្នើសុំថាសូមបើព្រះអង្គវាយបានយកទឹកដីកម្ពុជាក្រមនឹងសូមព្រះអង្គកុំកាន់កាប់ទឹកដីនឹងពីព្រោះនឹងជាទេសភូមិរបស់ប្រទេសទូតព្រះបង្គំនៅកម្ពុជាទេជាទេសភូមិទឹកដីរបស់ខ្ញុំទូតបង្គំ ចឹងណាផ្ដាំស្ដេចព្រះពុទ្ធអង្គទី3នឹងចឹងហើយឯកសារហ្នឹងយើងរកឃើញនៅក្នុងសៀវភៅឯកសារប្រវត្តិសាស្ត្រនៃប្រទេសថៃហើយនឹងឯកសារមួយ នៅក្នុងបណ្ណាល័យនៅប្រទេសបារាំងដែលយើងពិបាកចូលទៅចិត្តបាននៅផ្លូវ Ordinate អញ្ចឹងណាដូចជាលេខ10ផ្លូវ Ordinate អីអញ្ចឹងដែលយើងត្រូវការឯកសារហ្នឹងយើងត្រូវទៅសុំ photocopy ពីគេហើយគេមិនអោយយើងចូលទៅចិត្តឯកសារហ្នឹងទេ យើងបង់ថវិកាទៅឲ្យគេជាប្រមាណដុល្លារប្រមាណដុល្លារយូរ៉ូអញ្ចឹងហើយគេ copy ឲ្យយើងណាឯកសារណាណាដល់ណាដែលយើងមើលនៅក្នុងសភៅឈ្មោះឯកសារបគិមានអញ្ចឹងណាហ្នឹងរឿងរ៉ាវនៃទឹកដីនៅកម្ពុជាក្រោមកាលពីសម័យទឹកដីកូសាំងស៊ីនបបាំងនៅឯនាយសមុទ្រហ្នឹងគឺទឹកដីហ្នឹងទឹកដីខ្មែរទាំងអស់ អញ្ចឹងណាក្នុងនោះខ្ញុំគណចាំតំណាងរះបារាំង ដូចជាមាន6នាក់តំណាងរះបារាំងដែលឈរឈ្មោះនៅក្នុង ដែនដីកូសាំងស៊ីនរបស់បារាំងនៅឯនាយសមុទ្រនៅឥណ្ឌូចិនហ្នឹងអញ្ចឹងណាប៉ុន្តែវារួមទាំងយើងនេះគេហៅទឹកដីដែលជា protectorate ទេយើងស្នើសុំ ការការពាររបស់បារាំងមកលើយើងប៉ុន្តែក្រោយមកបារាំងក៏ជន់នៅលើយើងសឹមសឹមសឹមសឹមទៅគ្រប់គ្រងហិរញ្ញវត្ថុគ្រប់គ្រងកិច្ចការបរទេសគ្រប់គ្រងក្រសួងកាពិជាតិក្រសួងមហាផ្ទៃអីទាំងអស់បណ្ដោយទៅនឹងវាជ្រុលណាប៉ុន្តែពីដំបូងទីយើងសុំទៅប្រទេសតារាប្រទេសកម្ពុជាមិនមែននៅកូឡូនីណាមិនកូឡូនីប្រាំងទេអត់ទេប៉ុន្តែយើងសុំឲ្យប្រាំងជួយ protect ការពារការពារកុំអោយគេឆ្លៀនពៀនទៅទៀតពីព្រោះនិយាយឲ្យស្មោះសម័យហ្នឹងយើង កំពុងតែស្ថិតនៅក្នុងអោនភាពធ្ងន់ធ្ងរណាស់ធ្ងន់ធ្ងរណាស់បើសិនណាគ្មានការការពារពីបារាំងទេអាចបាត់បង់ទៅប្រទេសថៃអាចបាត់បង់ទៅរដ្ឋវៀតណាមនឹងអស់ហើយអញ្ចឹងហ្នឹងខ្ញុំមិនណាមើលឃើញអញ្ចឹងហើយសូមឲ្យគាត់ជ្រាវជ្រាវទៅដូចជា លោកម្នាក់ទៀតក៏គាត់ធ្លាប់និយាយពីរឿងបញ្ហា ទឹកដីកម្ពុជាក្រោមនោះដែរហើយគាត់ធ្លាប់ធ្វើការជាមួយនឹងវិទ្យុបរាំងដែរតាមខ្ញុំបណ្ដាចំណាំប្រកណកណាត់ភ្លេចឈ្មោះគាត់ទៅគាត់ផ្សាយនៅក្នុង channel អឺសំឡេងភាសាបរាំងមកជាមួយភាសាប្រាំងនឹងម្ដងម្កាលដែរហើយប្រវត្តិនឹងវាលែងជាអាកំបាំងហើយបច្ចុប្បន្នហ្នឹងមានអ្នកសរសេរច្រើន អឺមើលស្រាវជ្រាវទៅក្នុងឯកសារហ្នឹងឲ្យឲ្យមានមនុស្សស្រាវជ្រាវធ្វើវិភាគផ្សេងផ្សេងនឹងច្រើនជាពិសេសបញ្ញវន្តយើងដែលនៅស្រុកប្រាំងនឹងឯងឯកសារនឹងច្រើនលោកសរិនឆាគាត់សរសេរឆ្នាំ1962លោកហ៊ុយនឹមគាត់សរសេរ1965 66អញ្ចឹងណាហើយសិភៅគាត់នឹងខ្ញុំកណាមកមើលទៅនិយាយទៅសិភៅរបស់គាត់នឹងខ្ញុំកណាទទួលប្រទានពី គុណារដំសីនុកាលព្រះអង្គនៅយន់ឡើយហ្នឹងប្រទៀនមកខ្ញុំគុណាហ្នឹងតាមរយៈនៃខុតកាឡៃគឺអាដាមឈុនហៃដែលអាដាមឈុនហៃហ្នឹងគាត់ដូចជាដូចថាឆ្លាញ់ខ្ញុំគុណាដូចជាបអប្អូនបកើអញ្ចឹងអញ្ចឹងណាអញ្ចឹងថ្ងៃមួយគាត់ទូរស័ព្ទទៅថាគុណាប្រទៀនសភៅនេះឲ្យ អញ្ចឹងទៅខ្ញុំគិតថាយកមើលទៅបានព្រោះសាស្ត្រាចារ្យមួយចំនួន យើងនៅសាកលវិទ្យាល័យភូមិន្ទកម្ពុជាហ្នឹងធ្វើការបកប្រែការបកប្រែទៅឃើញខ្លឹមសារនឹងច្រើនព្រោះភាសាប្រាំងខ្ញុំគិតថាក៏យល់មិនច្បាស់ដែរហើយឯកសារដែលជ្រៅជាងគេសរសេរយើងពិបាកយល់បានមានលោកសរិនឆា មានលោកហ៊ុយនឹមសម័យនោះសានិស្សិតលោកហ៊ុយនឹមគាត់សរសេរពីរឿងច្បាប់គាត់សរសេរថា ស្ថានភាពគតិយុត្តនៃទឹកដីកម្ពុជាក្រោមស្ថិតនៅជារបស់កម្ពុជាជានិច្ចលោកហ៊ុននោះក៏ស្អីចឹងណាណាហើយតែខ្ញុំកណាឃើញចឹងហ៊ុននោះហ៊ុននោះផ្សេងហុយណាហ៊ុយនឹមអឺហេកអឺ u y យើងបដើមយើងច្រឡំស្មានហ៊ុននឹមអូប៉ុន្តែឈ្មោះគាត់មែនទែនហ៊ុយដែរអឺ H U Y នឹងហ៊ុយអញ្ចឹងយើងប្រកបទៅជាហ៊ុយណាហ៊ុយនឹមណាហើយ N I M ហ៊ូនឹមនឹងក៏ស្លាប់បាត់ហើយក៏ចំណន់ ទេគាត់នឹងហ៊ូនឹមនឹងហ៊ុយនឹមនឹងឯងអញ្ចឹងណាគាត់នឹងឯងស្លាប់សម័យខ្មែរក្រហមហ្នឹងហ្នឹងគាត់ហ្នឹងសម័យខ្មែរក្រហមហ្នឹងគាត់ឡើងទៅធ្វើរដ្ឋមន្ត្រីក្រសួងព័ត៌មាននោះគាត់នេះគាត់គូប្រជែងជាមួយពលពតដែរទេក្រុមរបស់គាត់គាត់ ក្រមនឹងចេញទៅតស៊ូអីជាមួយខ្មែរក្រហមមួយសម្ដេចអ៊ូហ្នឹងហ្នឹងហើយសម័យសម្ដេចប៉ែនណុតសម្ដេចអីហ្នឹងលោកសរិនឆាកសកលលោកសរិនឆាកហ្នឹងលោកហ៊ុយនឹមហ្នឹងហើយណាគ្រាន់តែគាត់បានអឺបណ្ឌិតហ្នឹងគាត់យកបណ្ឌិតខាងផ្នែកច្បាប់ណាក្រោយលោកសរិនឆាក4ឆ្នាំ លោកសរិនឆាគាត់ជាប់បណ្ឌិតពីឆ្នាំ1962ប៉ុន្តែគាត់រៀននៅសុប្រាំងលោកលោកសរិនឆាហ្នឹងគាត់គាត់ជាប់ខ្លាំងពី វិទ្យាសាស្ត្រនយោបាយណាគាត់សរសេរអំពីព្រំដែននៃប្រជាណាចក្រកម្ពុជា ជាមួយនឹងអតីតកូសាំងស៊ីនមានអឺវៀតណាមមានឡាវមានថៃលោកសរិនឆាគាត់សរសេរដល់12ភាគហើយក្នុងនោះគាត់គូយ៉ាងល្អិតល្អន់ផែនទី លោកសរិនឆាហ្នឹងហើយដែលចូលទៅទៅដល់កន្លែងតម្កល់ឯកសាររបស់រាំងស្ដីអំពីបញ្ហាកូសាំងស៊ីននឹងជាង គេ ពីសម័យមុនដោយមានការអន្តរាគមពីប្រជាណាចក្រកម្ពុជារដ្ឋាភិបាលនៃប្រជាណាចក្រកម្ពុជាទី1កាលនោះគូណានរ៉ូដាំសៀនុជានាយករដ្ឋមន្ត្រីអញ្ចឹងហ៎គុណណាណាអញ្ចឹង ក្នុងរឿងហ្នឹងគាត់នៅជំរាបជូនគាត់អញ្ចឹងហើយពេលដែលប្រាំងបកគលទៅឲ្យអធិរាជបោកដាយហ្នឹងហេតុអីបាននេះអញ្ចឹងមកពីស្ដេចទឹកដឹកហ្នឹងចុះហត្ថលេខាបកគលមកឲ្យប្រាំងពេលឲ្យប្រាំងគេវាយឈ្នះណាទេហើយដល់ទៅហើយគេទៀមទាទៅវិញជាផ្លូវការគេឲ្យទៅអធិរាជបោកដាយប៉ុន្តែមុនហ្នឹង គេបានធ្វើប្រជាមតិ ហើយប្រជាមតិនឹងខ្ញុំកណាឆែកមើលចាស់ទុំរបស់ខ្មែរក្រមរដ្ឋអំណាចវៀតណាមអាមន្ត្រីរដ្ឋបាលរបស់វានឹង វាទៅ20ខ្មែរក្រមដល់ពេលដល់ប្រាំងចុះទៅធ្វើស្ថិតិនឹងគេអត់ទុកចិត្តយួនទេមន្ត្រីប្រាំងគេចុះទៅធ្វើដោយផ្ទាល់ហើយប្រាំងចុះទៅនឹងយួនទៅប្រាប់ខ្មែរយើងមុនថាប្រាំងចុះមកចាប់ឲ្យរត់ភៀសខ្លួនអស់ទៅ ចាចាស់ពេលដែលយួនពេលដែលប្រាំងចោះទៅធ្វើស្ថិតិហ្នឹងខ្មែរយើងរត់ចូលព្រៃទាំងអស់ឬមួយទៅស្រែទៅគួននៅខ្ទួមស្រែបាត់អស់ហើយឡោះហើយដល់ប្រាំងចោះទៅធ្វើស្ថិតិវាគ្មានគ្មានមនុស្សណាខ្ញុំកណាសួរច្បាស់ណារឿងហ្នឹងពីភូមិមួយទៅភូមិមួយពីស្រុកមួយទៅស្រុកមួយកណាសួរពីរឿងហ្នឹងមកពីកញ្ញាចេះតែលឺសូចចាមអារាមហើយកាលមុនទៅអាដាលេតហ្នឹងគាត់ចាំដែរមានម្នាក់គេសួរហ្នឹងណាគាត់ស្ដាប់ទៅអត់ច្បាស់ ព្រោះគេចោះទៅធ្វើសតិទេនឹងគេចង់កាលនោះរហូតទៅដល់គេចង់បោះឆ្នោតណែបញ្ហាទឹកដីប្រមូលគីទាំង3នៅនៅយួនវាចែកជា3 3តំបន់ភាគីបាក់កីណាំកីជុងកីនឹងនិយាយជាភាសាយួនអញ្ចឹងណាភូមិភាគខាងជើងភូមិភាគខាងកណ្ដាលនិងភូមិភាគខាងត្បូងណាអាខាងជើង គេហៅបាក់កី ចឹងមិនជាភាសាប្រាំងគេហៅត្រយគីត្រយគីហ្នឹងអាគី3ហ្នឹងអាខ្មែរយើងបបប្រែមកថាគីទាំង3យើងមិនដឹងគីហ្នឹងស្អីយើងអត់ដឹងដូចភាគគីចឹងទេអេគីហ្នឹងគឺជាភាគភូមិភាគណាណាភាសាបារាំងភាសាយួនភាសាយួនហ្នឹងអូអូហើយដល់ខ្មែរយើងហៅត្រគីចឹងដល់ត្រយគីយើងហៅគីទាំង3ីទាំង3នឹងបានន័យថាអាចចំណែក3នឹងអាចចំណែកខាងជើង យួន ខាងជើងនេះពួកហាណូយនេះខាងជើង អាយុខាងខាងគីកដាលគេហៅមៀងទ្រុងហ្នឹងអាភូមិភាគកដាលកន្លែងនគរចម្ប៉ាហ្នឹងទីក្រុងវេហ្នឹងនោះជានគរចម្ប៉ាកន្លែងតំបន់ហ្នឹងទឹកលិចរាល់តែឆ្នាំហ្នឹងពេលដល់អាណាមគីនេះកម្ពុជាក្រមយើងសតហ្នឹងណាពីដូនណៃមកហ្នឹងនឹងណាមគីហើយណាមកទល់ព្រំដែនប្រទេសកម្ពុជាហើយសមុទ្រចិនត្បូងហ្នឹងហ្នឹងណាមគីយើងហ្នឹងណានឹងបានគេហៅគីទាំង3ហ្នឹងណាហ្នឹង នឹងក្នុងការធ្វើសទ្ធិតិនឹងអញ្ចឹងបានប្រាំងកាន់កាប់នៅខាងតុងកាំងនឹងដែរកាន់កាប់នៅខាងនោះដែរកាលសម័យនោះគូបញ្ជូនមនុស្សមកប្រហែលជាជិត2លានអ្នកមកត្បូងយើងនេះប្រាំងចរាចរាចររបស់ប្រាំងបញ្ជូនមនុស្សពីខាងជើងមកនឹងពីព្រោះសម័យនោះពួកនោះសម្លាប់ចោលអ្នកណាកាន់សាសនាយេស៊ូសម្លាប់ចោលហ្មងពួកហូជីមិញហ្នឹងហើយណាតឹងណាពួកគុំនេះ បានពួកនឹងនាំគ្នាភៀសខ្លួនមកសម័យនឹងភៀសខ្លួនមកដំបងច្រើនណាហើយគេថាភៀសខ្លួនមកដំបងដើម្បីបោះឆ្នោតអាដំបងនេះឈ្នះឲ្យមានមនុស្សច្រើនកាលណាកាលនោះគេចង់ធ្វើជាមតិដល់បញ្ជូនមនុស្សទៅមកទៅមកវាញ៉ៃញ៉ៃជ្រុលច្បល់ពេកអាការបោះឆ្នោតនោះក៏ឈប់ទៅជាមតិអញ្ចឹងការធ្វើស្ថិតិដើម្បីបកលដីឲ្យអ្នកណាអ្នកណាជាចំណែកហ្នឹងខាងគេគិតចែកគូខ្ញុំកណាឥឡូវកណាទូលអស់ទៅ ពួកអាណានិគមគេមុនដកទៅគេចង់ចែកឲ្យស្រួលដែរប៉ុន្តែអាប្រជាពលរដ្ឋនៅខាងក្នុងហ្នឹងអ្នកមានសទ្ធិទេច្រើនវាចង់គ្រប់ដណ្ដប់ឆ្លៀនពៀនយកតែឯងវាវាអត់ចង់ចែកណាវាមិនចង់ឲ្យខ្មែរមានទេវាមិនចង់ឲ្យម៉ុងតាញាមានទេវាមិនចង់ឲ្យចាមានទេយួននេះគេចង់ដណ្ដើមយកតែឯងម្លោះវាប្រភ័យអាសាសដតីទៀតឲ្យរត់ឲ្យឲ្យបំបីបំបាក់ឬមួយសម្លាប់ចោលអីចឹងទៅអួនអត់ទៅណាគុណមើលនៅខាង ខាងភូមានេះខាងភូមាគុនឃើញច្រើនទេគេចែកសម័យនោះអង់គ្លេសគេធ្វើត្រឹមត្រូវមកពី អង់គ្លេសគ្រប់គ្រងឥណ្ឌាផងឥណ្ឌាមកគ្រប់គ្រងភូមានឹងទៀតអញ្ចឹងគេចែកទៅជាតំបន់ណាមុនគេដកអាចេញសម័យនោះគេចង់ដកអាចេញទាំងអស់មកពីគេជិះក្បាលគេបង់ចំណាយទៅលើសង្គ្រាមលោកលើកទី2នោះច្រើនពេកជួយគ្នាដូចតែឥឡូវហ្នឹងអញ្ចឹងគេមិនចង់ឲ្យគេមិនចង់នៅដោះស្រាយញ៉ៃញ៉ៃយូរទៅបង់ខាតខ្លាំងណាស់មិនចង់ឲ្យមានសង្គ្រាមទេ ឡើយគេចង់បកគលឲ្យទៅបានខាងភូមិហ្នឹងច្រើនក្រុមណាសាសដតីដតីនេះគេមានគ្នាគេនៅក្នុងរដ្ឋថៃបានគេដឹងគេតវ៉ាគេទៀមទាភូមិភាគគេណាបើខ្មែរក្រោមយើងទៀមទាតនពេលនោះក៏យើងក៏មានភូមិភាគយ៉ាងហើយណាក៏យើងមាន7 8ខេត្តដែរខ្ញុំណាសម័យមើលអញ្ចឹងថាឡូវដូចប្រះតពាំងណាជាជនយើងច្រើនឃ្លាំងណាពលាវណាកមួនសមាត់ជ្រូកអឺ លាវទៅខ្មៅអីហ្នឹងអូមលណាអូមលអីហ្នឹងសិតតែតំបន់ដែលយើងមានប្រជាពលរដ្ឋយើងច្រើនជាងយួនហ្មងសម័យនោះអូមលយួនឡាហាអូម៉ងណាដឹងនៅមានខ្មែរអត់ណាមានឥឡូវសំបីតែនៅ ក្នុងតំបន់ដែលគេធ្វើសេដ្ឋកិច្ចថ្មីឥឡូវកន្លែងរោងចក្រហ្នឹងក៏មានវត្តមានអីយើងទៅធ្វើដែរអញ្ចឹងអញ្ចឹងបាននេះថាសម័យហ្នឹងវាច្បោកច្បល់នៅឥណ្ឌូចិនដល់ប្រាំងគាត់ចាត់ការវាមិនបានរៀបរយបាននេះកិច្ចការហ្នឹងនៅតែគាត់ហ្នឹងនៅពាក់ព័ន្ធមកពី បារាំងមានអីខ្សែច្រើនជាងគេបំផុតយួនក៏គេមានច្រើនដែរប៉ុន្តែគេបិទបំបត្តិចោលនៅក្នុងរដ្ឋាភិបាលគេគេខាំងទុកទៅគុណមើលវាយចូលមកស្រុកខ្មែរភ្លាមប៊ុយតិនណាចូលមកទួលស្លែងហ្នឹង ទួល នទីរបស់ប៊ុយតិនគាត់កាន់អនុប្រធាន នៃសារព័ត៌មានញឹងញឹងនៅហាណូយគាត់ចូលមកដល់ភ្លាមសម្រុកចូលទៅទួលស្លែងប្រមូលយកឯកសារទាំងអស់គឺទួលនទីរបស់ប៊ុយតិន ចឹងប៊ុយទិននេះគឺជាក្រុមគេប៊ុយទិននេះឈ្មោះអ្នកសារពររបស់វៀតណាមមនុស្សម្នាក់នឹងកម្មផ្នែកអនុប្រធានផ្នែកសារពរមានយួនហ្នឹងបន្ទួនាទីរបស់គាត់មកក្តោបក្តាប់ឯកសារទាំងអស់ចងក្រងទុកសម្រាប់ជាតិព្រោះនេះជាផែនការរបស់គេគេរៀបចំអញ្ចឹងណាបានអ៊ុយទិនមកដល់ស្រុកខ្មែរភ្លឹបបុកគ្រឹបចូលទទួលឆ្លែងប្រមូលឯកសារទាំងអស់ហ្មង នឹងបានបុយតិនរត់ភៀសខ្លួនទៅស្រុកប្រាំងទៅបាននិយាយនឹងបានយើងដឹងសរសេរឯកសារអីចឹងណាគាត់ថាយួនចង់សម្លាប់ចោលណាប៉ុន្តែគាត់វាមិនអាក្រក់ពេកទេគាត់ថាទួលនីតិរបស់គាត់ត្រូវធ្វើអញ្ចឹងហើយក្នុងនាមអ្នកកសែតដូចរបៀបសម្ដាប់គាត់អញ្ចឹងអ្នកប្រវត្តិសាស្ត្រគេអត់ដែលសេខ្លាំងខ្លាយទេអ្នកប្រវត្តិសាស្ត្រពីដើមអត់ទេថាយួនយកមកឆ្លៀនពៀនលើទឹកដីខ្មែរក្រោមគេសេអញ្ចឹង ប៉ុន្តែគេថាដោយសារខ្មែរក្រមវាអោនភាពឆ្លោះគ្នាអីដណ្ដើមគ្នាយូរទៅទៅពឹងពាក់គេឲ្យចិត្តទៅជាប់កិច្ចសន្យា ទៅយូរទៅខ្សោយទៅខ្សោយទៅគេសង្គ្រប់យកអញ្ចឹងគេសរសេរអញ្ចឹងមកអំពីវាជារឿងពិតហើយយើងក៏ទទួលស្គាល់យើងក៏ដល់ខ្សោយដែរយើងទទួលស្គាល់ថាចាស់ទុំបបិបរោះមួយចំនួន មានអ្នកស្នេហាជាតិមិនមានអត់ទេហើយក៏មានអ្នកដែល រំលោភអំណាចចឹងដែរប៉ុន្តែ ដល់ឥឡូវនេះបំបត្តិភ្នែកប្រជាប្រដ្ឋខ្មែរក្រមមិនអោយរៀនជារឿងដែលយើង ថាឃើញថាវាអត់ត្រឹមត្រូវវាមិនវាមិនស្រប ទៅតាមប្រវត្តិសាស្ត្រពួកកុំមុនីនឹងណែនាំពួក អ្នកសរសេរប្រវត្តិសាស្ត្រមួយចំនួនថាសុំអស់លោកកុំសរសេរការពិតពេកនេះប្រាំបានដងណែអឺស្អីមួយទៀតអ្នកដែលតស៊ូពីដើមរបស់បកកុំមុនីនឹងដែរ មកជជែកជាមួយនឹងអ្នកហៅអ្នកនយោបាយនឹងទៅជួបលោកតាំងម៉ាន់ហ្នឹងគាត់តែងតែនិយាយរឿងនឹងញឹកញាប់ផ្ដាំអ្នកសរសេរប្រវត្តិសាស្ត្រហ្នឹងកុំអោយទៅសេការពិតច្រើនពេកយើងដឹងថាណាមទៀងគឺជាការដំណើរឆ្ពោះទៅទិសខាងត្បូងរបស់ជនជាតិយួនហើយអញ្ចឹងឯងកុំសរសេរពីរឿងអីការពិតអីច្រើនពេកនាំអូខាតប្រយោជន៍ដល់យួនទៅផ្ដាំអ្នកវត្តសាស្ត្រអញ្ចឹងហើយអ្នកសត្វសាស្ត្រខ្លះគេអត់ព្រមគេសោកចិត្តពីខ្លួនចេញប្រសពហ្នឹង មកអំពីសរសេរវាខុសពីវិជ្ជាជីវៈរបស់គេវាខុសអំពីទស្សនៈវិជ្ជាទស្សនៈវិជ្ជាមួយ ដែលគេ ខំប្រឹងយល់បានសញ្ញាបត្របណ្ឌិតឬមួយជាប់ឈ្មោះជាអ្នកប្រវត្តិសាស្ត្រសរសេរប្រវត្តិសាស្ត្រហើយសរសេរคล้ายคล้ายភ្នោរបស់គាត់នឹងវាអត់គង់វងគេឈ្មោះរបស់គាត់នឹងវាអត់គង់វងคล้ายគេបំផ្លាញអញ្ចឹងណាបានអ្នកដែលសរសេរប្រវត្តិសាស្ត្រគេជៀសវាងគេអត់សរសេរផ្ដេសផ្ដាសទេគេសុកចិត្តគេអត់សរសេរ គេមិនគេមិនសរសេរលុះនៅក្នុងអំណាចគំនាបនយោបាយណា ទេព្រោះហេតុនោះគុណឃើញអ្នកសរសេរភាកច្រើនអត់សូវបានមានទ្រព្យសម្បត្តិអីទេបើអំពីនិយាយត្រង់វាអត់មានអ្នកសម្លាញ់វាអត់មានពុកកលួយវាអត់មានអីអីចឹងណាអញ្ចឹងជាសរុបចំប្រគុណណាมันអាចរៀបរាប់បានទេគ្រាន់តែបង្ហាញជាត្រួសត្រាសតាក់ទាញក្នុងការចាប់អារម្មណ៍របស់ អ្នកសួរហ្នឹងព្រោះសំណួរហ្នឹងធំណាសំណួរហ្នឹងឲ្យកន្លងមក មិនមានការបកស្រាយណាមួយច្បាស់លាស់ទេសូម្បីតអង្គប្រជុំរបស់យើងគណៈប្រតិភូយើងដែលទៅទៅជជែកគ្នាជាមួយនឹងសភាប្រាំងគេហៅមានក្រុមមួយលោកតំណាងរាស្ត្របប្រាំងឈ្មោះលោក The Fair ហ្នឹងដែលយើងហៅថាញ៉ាត់ The Fair ហ្នឹងក៏មិនច្បាស់លាស់ដែរសម្ដេចបវរសិដ្ឋាសិនសានហើយព្រះអង្គយុគន្ធរទៅចរចាហ្នឹងដឹកនាំគណៈប្រតិភូទៅចរចាស្រាប់តែលោកឈិនវមអីនេះ ហើយស្រាប់តែមាន message ពីភ្នំពេញថាឲ្យគណៈប្រតិភូនឹងត្រឡប់មកវិញអីចឹងទៅគឺថាហេតុផលមិនច្បាស់លាស់នឹងច្រើនព្រោះយើងស្ថិតនៅក្នុងគំនាបណាមួយទន្ទឹមពេលនោះប្រទេសកម្ពុជាកំពុងតែចរចាអំពីឯករាជ្យខ្លួនឯងទៀតអញ្ចឹងហើយគណៈប្រតិភូមួយទៅចរចាពីរឿងទឹកដីកូសាំងស៊ីនទៀមទាយកជាចំណែកមួយរបស់ខ្មែរអញ្ចឹងហើយគ្នាយើងធ្វើការវាអត់គ្រប់មនុស្ស ធ្វើនិយាយរួមទៅហើយវៀតណាមមានច្រើនណាស់គុនវៀតណាមធ្វើការជាមួយរដ្ឋអំណាចវៀតណាមគេធ្វើជាមួយនឹងអឺអ្នកគ្រប់គ្រងនៅអនុចិននឹងផង governor ផងស្អីស្អីផងថាអ្នករដ្ឋបាលរបស់យូននឹងច្រើនហើយមួយទៀតកណា អ្នកដែលថាអ្នក បំរើនៅតាមផ្ទះរបស់គេហើយអ្នកអ្នកចុកស៊ីកណាច្រើនហ្មងយើងនិយាយបំចេញបាទ ផ្នែកខាងប្រសង់និយាយអាផ្លូវហ្នឹងវាអត់ធ្វើចេញទេនិយាយឃើញទៅខ្ញុំកណាចង់ជំរាបទៅអ្នកដែលតាមដាន page ហ្នឹងអញ្ចឹងថារឿងហ្នឹងមាន អាកំបាំងច្រើនប៉ុន្តែហេតុផលដែលគួរដឹងគឺថាការប្រគល់ឲ្យនេះគឺជា អនុប្រទាន ទេ មិនមែនឲ្យសច្ចាប័នទេដោយសារអីបានប្រគុណណា នរោត្តមសីហនុព្រះអង្គតែងតែបានចាមកថា ព្រោះហេតុអីបានប្រាំងប្រគល់ទៅឲ្យវៀតណាមជាអនុប្រធានមកពីទទួលពីវៀតណាមប្រាំងទទួលវៀតណាមមកក៏ទទួលរបៀបជាអនុប្រធានមិនមែនទទួលជាសច្ចប័នទេហើយហេតុអីបានគេឲ្យជាអនុប្រធានគេប្រគល់ទៅឲ្យនឹង អនុប្រធានអនុប្រធានប្រែថាការឲ្យបន្ទាប់ណាការឲ្យបន្ទាប់ ពាក្យថាប្រគល់ការកាន់កាប់នៅទឹកដីកម្ពុជាក្រោមគូសាំងស៊ីននឹងទៅឲ្យកូសាំងស៊ីនហ្វ្រង់សែនឹងទៅឲ្យអាញាធរអធិរាជបៅដៃមកអំពីបរាំងចង់បង្ហាញថាទឹកដីនេះមិនមែនជារបស់បរាំងទេដោយសារបរាំងទទួលពីយួនមកស្ដេចទឹកដឹកនឹងក៏ជារបៀបអនុប្រធានដែរ មកអំពីស្ដេចទឹកដឹកនឹងបញ្ជាក់ថាទឹកដីនឹងមិនមែនជាទឹកដីរបស់យួនទេអត់ឲ្យមកប្រាំងជាអនុប្រធានដល់ប្រាំងឲ្យទៅយួនជាអនុប្រធានមានឲ្យសច្ចាបានណាបាននេះថាបើមានអ្នកតវ៉ាប្រាំងក៏នៅតែចេញមកជាសាក់សីមកអំពីទឹកដីនឹងមិនមែនទឹកដីរបស់ខ្ញុំទេខ្ញុំឲ្យទៅគេដោយសារខ្ញុំយកពីគេអញ្ចឹងអនុប្រធានទៅអនុប្រធានមកការឲ្យអនុប្រធានខុសពីឲ្យសច្ចាបាន ចឹងអញ្ចឹងគាត់ឲ្យសច្ចាបានខ្ញុំកណាលើកដៃសច្ចាឥឡូវខ្ញុំកណាបកគលដីនឹងទៅឲ្យបើសិនណាមានអ្នកណាតវ៉ាខ្ញុំជាអ្នកទទួលខុសត្រូវព្រោះខ្ញុំបានធ្វើសច្ចាបានណាប៉ុន្តែ អនុប្រទានបានន័យថាឲ្យបន្ទាប់មកពីខ្ញុំទទួលពីគេឥឡូវខ្ញុំឲ្យទៅគេវិញបានន័យថាអញ្ចឹងអញ្ចឹងឲ្យយល់ច្បាស់រឿងពាក្យហ្នឹងព្រោះពាក្យហ្នឹងជាភាសាច្បាប់ហើយយើងមិនមែនអ្នកច្បាប់ច្បាស់លាស់មិនជាមីធាវីតក្តីនៅតុលាការអន្តរជាតិទេ ជែកវេកញែកជ្រងនឹងជ្រៅអត់បានទេគ្រាន់តែដឹងជាត្រួសត្រាសឲ្យសុំស្រាវជ្រាវឯកសារតទៅទៀតណាសូមអរគុណអរគុណតាំងអរគុណចេះវិយធម្មមកបានបកស្រាយប្រវត្តិសាស្ត្រក្បោះក្បាយល្អហើយសូមផ្ដាំទៅលើអ្នកសំណួរនឹងមេត្តាសិក្សាដោយខ្លួនឯងខ្លះតាមដានព័ត៌មាន ជាពិសេសស្រាវជ្រាវទៅលើប្រវត្តិសាស្ត្រសភៅឯកសារដែលគុណចាស់បានលើកឡើង មានរឿងរ៉ាវនៃប្រវត្តិដែនដីកម្ពុជាក្រោមហើយនឹងផ្សេងផ្សេងទៀតជាពិសេសនៅក្នុងបណ្ដាញសង្គមនោះសម្បូរណាស់ស្រាវជ្រាវរៀនដោយខ្លួនឯងខ្លះផងហើយសំខាន់ណាស់ពីព្រោះយើងជាប្រជាប្រដ្ឋខ្មែរក្រមយើងគួរតែដឹងប្រវត្តិសាស្ត្ររបស់ខ្លួនឯងបើយើងមិនដឹងទេយើងដើរមិនត្រូវទេពីព្រោះយើងភ្លេចប្រវត្តិសាស្ត្រខ្លួនឯងភ្លេចអឺ អតីតកាលខ្លួនឯងនរណាជាខ្លួនឯងជានរណានោះអត់ស្គាល់លហើយយើងក៏បីសិក្សាឲ្យបានគ្រប់គ្រប់គ្នាប្រវត្តិសាស្ត្រនេះគឺជាជាបង្ហាញផ្លូវដែលយើងសម្រាប់យើងដើរចំនួនក្រោយនេះកំដៅទៅតាមផ្លូវចាស់ទៀតឥឡូវយើងមើលសួរហេងហួតនោះគាត់ថាទឹកដីខ្មែរក្រមត្រូវតែប្តឹងយកមកវិញបើបារាំងយកដីខ្មែរឲ្យយួនត្រូវតែត្រូវសងមកខ្មែរវិញបើយួនមិនសុខចិត្តទេ ឲ្យយួនទៅយកដីរបស់បារាំងអឺទៅព្រោះបារាំងអឺអ្នកកាត់ឲ្យឲ្យបើបារាំងមិនយកមកឲ្យខ្មែរចឹងទេសួរទៅ បារាំងវិញសួរបារាំងចុះបើអាមេរិកយកទឹកដីអឺបារាំងទៅគេទៅឲ្យគេគេទៅឲ្យគេតើបារាំងព្រមដែរឬអត់ហ្នឹងហើយក្រមទៀតថាបារាំង តើអ្នកយកដីខ្មែរកាត់ឲ្យយួនដូច្នេះបារាំងត្រូវតែចេញមកយកចេញមកយកឲ្យខ្មែរវិញតាំងមានអីបោះស្រាយពិតទៅនឹងគ្រាន់តែជាទស្សនៈរបស់គាត់ដាក់សំណួរហើយហើយគាត់ឆ្លើយខ្លួនឯងខ្លះដែរនៅក្នុងហ្នឹងនិយាយរឿងពិតទៅរឿងហ្នឹងវាគ្រាន់តែជារឿងការយើង វិភាគហើយនិយាយមកដល់ខ្លួនឯងជា សំណួរទេ បើយើងយកទៅធ្វើជាផ្លូវច្បាប់ដើម្បីតវ៉ាទៅជាលក្ខណៈច្បាប់យើងមិនអាចតវ៉ាបានរបៀបយើងយើងនិយាយអញ្ចឹងហើយហៅបារាំងទៅទៀមទាហើយបារាំងនឹងសងមកវិញវាមិនអាចទៅរួចទេព្រោះរឿងហ្នឹងវាជារឿងមិនសមស្របទៅតាមច្បាប់ទម្លាប់ណាក៏ប៉ុន្តែនិយាយពីច្បាប់ខ្មែរក្រមវិញតែទឹកដីខ្មែរក្រមដែលបាត់ហ្នឹងយើងយោងទៅតាមឯកសារអង្គការសហប្រជាជាតិយោងទៅតាមច្បាប់សិទ្ធិមនុស្សយោងទៅច្បាប់ទៅលើច្បាប់ជនជាតិដើមដែលយើងកំពុងតែស្រាវជ្រាវហើយកំពុងតែផ្ដល់នូវគំនិត ផ្ដល់ការអនុវត្តផ្ដល់ការបង្ហាត់បង្រៀនទៅលើជនជាតិដើមខ្មែរក្រម ជាពិសេសយុវជនខ្មែរក្រមហ្នឹងគឺថាយើងទី1យើងជាអ្នកគ្រោះនៅលើទឹកដីនោះស្រាប់ទៅហើយអញ្ចឹងទៅគោលនយោបាយរបស់ខ្មែរក្រមហ្នឹងមិនមែនថាបោះបង់កម្ពុជាចោលទាំងស្រុងទេមកអំពីជា ទឹកដីភ្ជាប់នៅឡើយទេប្រកបថាសពថ្ងៃហ្នឹងវាជាផែនទីពិភពលោកទៅតាម Google គេបានវះកាត់ទៅតាម តម្រង់ជាអន្តរជាតិទៅហើយក្រោយពីពេលប្រាំងដកជាងគេវះកាត់ទៅតាមហ្នឹងឯងផែនទីដែលគូវះប្រាំងតាមកំណត់ព្រំដែនរបស់ប្រាំងគេបានចាត់ទុកថាជាដីទឹករបស់វៀតណាមទៅហើយមិនមែនជាដីទឹករបស់ខ្មែរទេប៉ុន្តែនៅទឹកចិត្តរបស់ខ្មែរយើងនៅតែមានការមិនសុខចិត្តមិនយល់ព្រមនៅទង្វើប្រាំងដែលបង្រាំងដោះជាងហើយកាត់ដោយបងលើកឡើងហ្មងថាជាអនុប្រធានអញ្ចឹងប្រធានឲ្យក្រោយពីពេលលោកបានទទួលពីគេមកដោយដោយអនុប្រធានដែរអញ្ចឹងមានតែបន្ទាប់ ពីការបដូរផ្លាស់អញ្ចឹងគេបដូរផ្លាស់ទៅតាម ផែនការកំណត់របស់គេគឺគេបានទទួលបានអញ្ចឹងហើយពីផ្លូវច្បាប់វិញសប្ថ្ងៃហ្នឹងខ្មែរក្រមគ្មានអាណាម្នាក់អាចទៅទៀមទាយកទឹកដីនឹងមកវិញទេមកអំពីទឹកដីនឹងគឺជារបស់យើងជាស្វ័យប្រវត្តិទៅហើយយើងជាខ្មែរកម្ពុជាក្រមកំពុងតែរស់នៅទីនោះ កូនចៅញាតសន្តានជីដូនជីតាយើងដីទឹកស្រែចម្ការទាំងអស់ដែលជាធនធានធម្មជាតិមានទាំងប្រមាណយើងកំពុងរស់នៅទីទីនោះទេតាយើងអត់មានមូទៅណាទេដូច្នេះយើងមិនចាំបាច់ទៀមទានៅចំណុចទាំងទៀតទេយើងទៀមទាសិទ្ធគ្រប់គ្រងទៅលើអាអាចលនៈទ្របទាំងអស់ដែលយើងនឹងកំពុងតែមានតើគេរំលោភមកលើមិនឲ្យយើងប្រើប្រាស់បាននឹងជាចំណុចធំណាស់ដែលយើងត្រូវធ្វើចំណុចបងប្អូនយើងដែលត្រូវគិតនាំគ្នាគិតជួយទៀមទារឿងសិទ្ធដែលយើងបាត់បង់ សិទ្ធនឹងហើយជាការសម្រេចនៅគោលនយោបាយទួទៅទាំងអស់ដែលហៅថាទៀមទានៅអ្វីអ្វីដែលយើងបាត់បង់ហ្នឹងហៅថាសិទ្ធនឹងឯងអញ្ចឹងកាលណាសិទ្ធនឹងបានហើយគឺអចលនាតបទាំងឡាយដែលយើងត្រូវគេយករបស់យើងគេត្រូវឆោងរបស់យើងវិញទាំងអស់ដូចយើងឡើងតុលាការអញ្ចឹងរបស់ដែលបាត់បង់ទៅចោលលួចយើងរកឃើញមុខចោលហើយយើងបែរទៅជាមិនប្តឹងចោលបែរទៅទៅទៀមទេអ្វីដែលយើងមិនគួរទៀមទេយើងទៅទៀមទេអានឹងវាអត់ប្រយោជន៍ទេអញ្ចឹងយើងទៀមទេប្តឹងប្តឹងផ្ដាល់តែរឿង ចោលកំពុងតែលួចរបស់ខ្ញុំនេះហើយអញ្ចឹងខ្ញុំនៅទីណាខ្ញុំនៅលើទឹកដីរបស់ខ្ញុំនឹងឯងហើយខ្ញុំនៅលើអចលនាទ្រព្យរបស់ខ្ញុំនឹងឯងប៉ុន្តែគេប្លន់អចលនាទ្រព្យរបស់ខ្ញុំយកទៅប្រើប្រាស់មិនឲ្យខ្ញុំប្រើបានហើយអញ្ចឹងសិទ្ធិទាំងអស់ហ្នឹងដែលយើងត្រូវធ្វើហ្នឹងកាលណាយើងเตรียมទាសិទ្ធិទាំងអស់ហ្នឹងបានហើយអញ្ចឹងអចលនាទ្រព្យដីទឹក ស្រែចម្ការភូមិកោយើងទាំងអស់ហ្នឹងវាធ្លាក់មកលើខ្មែរវិញទេហើយជួខ្មែរក្រមហ្នឹងត្រូវកាត់ផ្ដាច់ជីងពីខ្មែរទេថាអត់ទេព្រោះខ្មែរក្រមវាជាឈ្មោះមួយ ជាជាជាចំណែកមួយនៃប្រជាជនអាចារ្យកម្ពុជាភ្ជាប់មកចនិច្ចការនៅក្នុងដួងចិត្តរបស់ខ្មែរចនិចមិនបានបាត់ទៅណាទេក៏ប៉ុន្តែដែលភាពបាត់ហ្នឹងគឺបាត់ជាម្ចាស់ទឹកដីនឹងតែម្ដងជាភាពជាម្ចាស់នៃទឹកដីដែលទីតាំងកន្លែងដែលយើងរស់នៅយើងមិនមានភាពជាម្ចាស់ទៀតទេអាហ្នឹងចំណុចដែលយើងត្រូវធ្វើហើយខ្មែរទាំងឡាយហ្នឹងខ្មែរកណ្ដាលយើងទាំងឡាយគួរតែយល់ច្បាស់ថាខ្មែរ តៅតែជួយនៅចំណុចអស់ទាំងហ្នឹងបើទៀមទាទឹកដីលុះត្រាតែមានការភ្ជាប់ពីកម្ពុជាមកបានយើងទៀមទាជាផ្នែកមួយរបស់កម្ពុជាបានអញ្ចឹងចំណាយខ្មែរក្រមទោះបីផែនទីនឹងអូសទៅដល់កន្លែងណាក៏ខ្មែរក្រមមិនអាចទៀមទាបានដែរព្រោះខ្មែរក្រមជាផ្នែកមួយនៃប្រទេសកម្ពុជាអញ្ចឹងផ្នែកមួយហ្នឹងហើយដែលកំពុងត្រួតត្រារបស់អង្គការឬក៏ប្រទេសមួយទៀតឬក៏ក៏សាសជាតិមួយទៀតដែលគេមករំលោភពលលើយើង มันឲ្យយើងរើបំរាស់ជីងពីការរំលោភនឹងបានអញ្ចឹងចំណុចដែលធំបំផុតហ្នឹងគឺយើងយល់ទៅតាមច្បាប់អង្គការសហជីវជាតិដែលគេតែងមកក្រោយពីឆ្នាំ1948ហើយ វាមាន តាំងពីឆ្នាំ2007នឹងមួយទៀតតែងសិទ្ធទាំងពីរនឹងមកដើម្បីឲ្យឱកាសដោយបងលើកឡើងមកអញ្ចឹងថាក្រោយពី1946 គេមានច្បាប់មួយជាងថា decolonization ហ្នឹងឲ្យមានម្ចាស់ទឹកម្ចាស់ដីនេះទៅគិតគូររឿងទៀមទៀនហ្នឹងឲ្យហើយបើនេះខ្មែរក្រមវាវាចោះដៃជាមួយកម្ពុជាគិតថាទឹកដីខ្មែរក្រមទឹកដីកម្ពុជាវាទឹកដីតែមួយហ្នឹងហើយហើយយើងមិនបានគិតថាកណាខ្មែរក្រមបាត់បង់ទៅនៅកម្ពុជាទៀមទៀនមកបានមកវិញទាំងអស់យើងមិនបានគិតថាជាប្លង់របស់អង្គការសហជីវជាតិទេក្រោយពីពេលប្រាំងដកជីងប្រាំងបានគូផែនទីហ្នឹងរួចស្រេច colonization ប្រាំងដកជីងទៅប្រាំងទៅ ទៅផ្ដល់ទៅវិញនៅអ្វីដែលប្រាំងបានទទួលពីនរណាប្រាំងគាត់តែសងទៅនរណាវិញទេអញ្ចឹងប្រាំងមិនបានយល់ពីខ្មែរប្រាំងមិនអាចសងទៅខ្មែរបានទេអញ្ចឹងជាចំណុចមួយដែលយើងត្រូវយល់ថាប្រាំងមិនមែនឲ្យទៅយួនដោយខុសច្បាប់ទេប្រាំងបានឲ្យទៅយួនដែលជាអឺប្រាំងបានទទួលផលនឹងពីយួនមកប្រាំងបានទទួលទឹកដីនឹងពីយួនមកប្រាំងទៅទៅសងវិញជាច្បាប់ប្រាំងទៅធ្វើអញ្ចឹងបើសិនពេលនោះជារដ្ឋបាលរបស់ខ្មែរ កាន់កាប់នៅទីនោះហើយបារាំងមកឈ្លានពានយកពីខ្មែរយកពីពីពីឪពុកម្ដាយជំនួយតាខ្មែរយើងអញ្ចឹងបារាំងជាបំផុតក្នុងការងារតៅសងមកខ្មែរវិញទេបារាំងតៅតែស្វែងយល់ក៏ប៉ុន្តែក្នុងពេលនោះខ្ញុំចង់បញ្ជាក់មួយដែរថានៅក្នុងពេលដែលបារាំងធ្វើការងារជាមួយយួនហ្នឹងគឺបារាំងទុកចិត្តយួន ច្រើនជាងខ្មែរយើងខ្ញុំនិយាយការពិតចឹងហ្មងហើយបារាំងគេបានស្គាល់ទឹកចិត្តយួនហ្នឹងគេឲ្យតម្លៃទៅយួនខ្ពស់ជាងខ្មែរយើង អានឹងជាការពិតខ្ញុំនិយាយអត់ខ្លាំងខ្លាយទេហើយបងប្អូនស្រាវជ្រាវមើលទៅពេលនោះបារាំងមិនអោយខ្មែរយើងតម្លៃស្មើនឹងយួនទេអញ្ចឹងទីមួយហ្នឹងបារាំងគេមើលឃើញថាពេលនោះបារាំងគេបានយកអាសាសនាបារាំងហ្នឹងចូលទៅកម្ពុជាក្រោមនោះតែម្ដងគេបានគៀងគោឲ្យខ្មែរក្រោមចូលទៅលើអាសាសនារបស់គេដែរប៉ុន្តែខ្មែរក្រោមយើងវាតាមពុទ្ធសាសនាជានិច្ចចឹងมันអាចកែប្រែបានខ្មែរយើងបដិសេធភាគច្រើនមិនចូលជាសាសនាគ្រឹះឬសាសនាអឺកាតូលិកហ្នឹងទេប៉ុន្តែជនជាតិយួនហ្នឹងគេចេះបែបបត់ បែបបត់បែនទៅតាមកលតិសាសគេចូលទៅជាជនជាតិដែលមានសាសនាហ្នឹងទៅតាមប្រាំងដែរអញ្ចឹងប្រាំងយកទាំងគេហៅថាចាចាហ្នឹងយកទាំងអ្នកបង្ហាត់បង្រៀន អឺសាសនាគេទៅដាក់ក្នុងក្នុងតំបន់ដែលមានយូរហ្នឹងតែម្ដងអញ្ចឹងគេបង្ហាត់បង្រៀនតាំងពីគោលនយោបាយបារាំងយ៉ាងម៉េចយ៉ាងម៉េចយ៉ាងម៉េចហ្នឹងគឺឲ្យឲ្យទាំងស្រុងទៅយួនតែម្ដងអញ្ចឹងយួនវារៀនសូត្រអាចចំណុចអស់ទាំងហ្នឹងចំណុចកាន់កាប់ colonization ទៅលើប្រទេសណាមួយយួនចេះច្រើនជាងយើងទាំងអស់អញ្ចឹងយួនរៀនសូត្របានពីបារាំងច្រើនណាអំពីការឆ្លៀនពៀនអំពីការត្រួតត្រាទៅលើប្រទេសមួយមួយហ្នឹងបារាំង បង្រៀនយួនទាំងអស់មកពីដោយសារម៉េចដោយសារប្រាំងទុកចិត្តលើយួនច្រើនយ៉ាងខ្មែរហើយប្រាំងបានមានសភៅខ្លះខ្ញុំមើលឃើញថាប្រាំងបានឌីលខ្មែរយើងថាខ្មែរយើងជាមនុស្សខ្ជិលជាមនុស្សមិនរហ័សរហួនជាមនុស្សមិនសូវមើលការងាររដ្ឋបាលនឹងជាធំទេអញ្ចឹងតែងតែធ្វើអីទៅតាមតំណែងចិត្តរបស់យើងសូម្បីតែលោកសាំងហ្វ្រាំងសតានគាត់និយាយរឿងហ្នឹងដែរគាត់និយាយរឿងហ្នឹងជាច្រើនលើកច្រើនក្រោយគាត់និយាយថាខ្មែរយើង ដេកចាំមើលស្រោដោះអីចឹងណាហើយលាវចាំជ្រូតចាំតែជ្រូតស្រោយកម៉ាស៊ីទេចំពោះយួនវិញគេរកវិធីសាស្ត្រគេទៅធ្វើម៉េចឲ្យដាំស្រោធ្វើម៉េចធ្វើឲ្យស្រោនឹងបានផ្លែល្អណាគេមានកម្រិតគេអញ្ចឹងអញ្ចឹងយ៉ាងណាមិញនៅទីនេះសំណួរនៅទីនេះមិនចោតប្រកាន់ទៅលើប្រាំងបានទេហើយក៏យើងនៅតែសពេចសពិលគ្រប់គ្នាថាតើពេលនោះប្រាំងឲ្យទៅ អ្នកណាប្រាំងប្រគល់លើស្អីផតាំងទាំងឡាយក៏យើងមិនតាន់មានច្បាស់លាស់ទេយើងយោងទៅតាមសភៅ ឯកសារមួយចំនួនដែលបងលើកឡើងមកអញ្ចឹងថាគាត់ស្រាវជ្រាវទៅតាមអ្វីដែលគាត់មើលឃើញអ្វីដែលគាត់ស្ដាប់ឮខ្លះអ្វីដែលគាត់បានផតាំងពីអ្នកនោះអ្នកនេះនោះខ្លះអញ្ចឹងដែរដើម្បីយកមកសរសេរជាជាសភៅក្រោយក្រោយមកហើយយើងចំណានក្រោយដោយព្រះអង្គតាំងពីអង្គហើយខ្ញុំកណាក៏ជាអ្នកជន់ក្រោយទៀតគាត់តែស្ដាប់ឮមិនតាន់មើលឃើញច្បាស់នៅក្នុងទស្សនវិជ្ជាពិតប្រកបនឹងទេយកមកបោះស្រាយឲ្យទៅជាការពិតมันអាចទៅរួចទេអញ្ចឹងទេសូមញាតញោមបងប្អូនណាបើមាន ទស្សនាចង់ដឹងលឺអំពីនឹងឲ្យមានឲ្យឲ្យមានការចេះស្ដែងស៊ីចម្រូវទៀតយើងស្រាវជ្រាវនៅអាប្រវត្តិសាស្ត្រណាចាស់ចាស់ចឹងហ្នឹងប្រវត្តិសាស្ត្រណា ដែលអាចកត់ទុកចម្រូវចាស់ចាស់ចឹងហ្នឹងអាចរកបានអាហ្នឹងអាចមានវិធីសាស្ត្រជួយបកស្រាយនៅបញ្ហាទឹកដីដែលប្រាំងកាត់ឲ្យយួនឬក៏ប្រាំងកាត់ឲ្យខ្មែរអីហ្នឹងជាដើមហ្នឹងប្រាំងជាអ្នកខុសអីហ្នឹងខ្ញុំមិនអាចចោតបានទេទៅលើប្រាំងពេលនេះសូម្បីតែឯកសារមួយចំនួននៅកម្ពុជាយើងសប្តាហ៍ថ្ងៃហ្នឹងមានលោក លោកថៃសិដ្ឋាជាដើមនោះគាត់បានទៅប្រមូលឯកសារមួយចំនួនដែរពីប្រទេសបារាំងមកគាត់អាចយល់ដឹងអំពីនឹងច្រើនបើសិនបងប្អូនអាចមានចូលទៅប្រទេសកម្ពុជាយើងអាចជួបលោកថៃសិដ្ឋាជាដើមនោះគាត់អាចមានឯកសារនឹងខ្លះទៀតប៉ុន្តែខ្ញុំជឿថាឯកសារហ្នឹងมันជាឯកសារផ្ដល់នៅភាពជាក់ស្ដែងអំពីប្រាំងប្រគល់ទឹកដីនឹងពិតប្រកបឲ្យទៅយួនឬក៏ឲ្យទៅណានានោះយើងមិនច្បាស់ដែរទេពេលនោះខ្ញុំជឿជាក់ថាបារាំងទៅកាន់កាប់ទឹកដីកូសាំងស៊ីនពេលនោះ ទៅបានពីយួនហ្នឹងគេក្តាប់អំណាចនៅទីនោះមិនមែនជាខ្មែរយើងទេប៉ុន្តែខ្មែរយើង វាក្រន់តែជាជនជាតិមួយ ជា ប្រជា ជាតិមួយដែលរស់នៅទីនោះពិតប្រាកដយើងមិនមែនជាជនជាតិចំណាក់ស្រុកដូចយួនសប្តាហ៍ហ្នឹងមានសរសេរសភៅមួយចំនួនថាខ្មែរក្រមយើងដែលរស់នៅកម្ពុជាក្រមហ្នឹងគឺជាជនចំណាក់ស្រុកក្រោយពីចំនួនអឺកើតសង្គ្រាមអឺជាជារឿយរឿយមកខ្មែរយើងភៀសខ្លួនទៅដល់នោះអានឹងមិនមែនជាការពិតទេសភៅហ្នឹងនិយាយហ្នឹងមិនមែនជាការពិតទេ ការពិតហ្នឹងគឺខ្មែរយើងជាជនជាតិដើមពិតប្រកបដែលរស់ក្នុងតចំនួនជាច្រើនពាន់ឆ្នាំមកហើយមិនមែនតែសម័យយួនហ្នឹងចូលមកហ្នឹងឆ្នាំ1900មក1800 1826អីជាដើមហ្នឹងអាហ្នឹងជាការងារយួនហ្នឹងកន្លែងប្រវត្តិសាស្ត្រហ្នឹងទេហើយឲ្យបងប្អូនយើងតាមសំណួរឬក៏ការងារស្នើសុំឲ្យយើងជួយបកស្រាយហ្នឹងយើងមិនមិនអាចយកកម្រិតរបស់បងប្អូនហ្នឹងទៅជជែកគ្នាលើច្បាប់ឬក៏ជាមួយនឹងបារាំងឲ្យបារាំងហ្នឹង ទៅទៀមទៀមទឹកដីកម្ពុជាក្រោមហ្នឹងមកឲ្យខ្មែរវិញអាហ្នឹងជាការងារมันអាចទៅរួចទេកណាអរគុណអរគុណអឺអរគុណតាំងបើតាមកណាសង្កេតមើលដូចគុណចាស់បានបកស្រាយមិញថាអឺវាបារាំងវារកម្ចាស់អត់ឃើញហើយបន្ថែមទាំងរមនុស្សដើម្បីធ្វើកហៅប្រជាមតិនឹងអត់បានធ្វើឲ្យប្រជាពលរដ្ឋយើងរត់អស់ពួនអស់ឃើញបារាំងមកពួនអស់ចឹងតើនេះកតាទី1តើដូចតាំងថាមកទៀតថា យួនមានល្បិចច្រើនវាចេះតែយកគេហៅថាយកចិត្តបារាំងច្រើនទៅនេះកត្តាដែលធ្វើឲ្យយើងនឹងមិនមានការដើម្បីពុះពៀធ្វើយ៉ាងណាឲ្យបារាំងនឹងបង្ហាញអំពីភាពចាក់ស្ដែងដើម្បីប្រគល់ទឹកដីមកឲ្យយើងតែអាហ្នឹងវាមកពីល្បិចយួនច្រើនមកអំពីខ្មៅយើងអន់យ៉ាងម៉េចក៏ចេះយើង វាលងនៅក្នុងល្បិចគុណតែរឿងហ្នឹងឥឡូវយើងអត់និយាយរឿងហ្នឹងទៀតទេណាចឹងណា តែយើងនិយាយរឿងហ្នឹងយើងមកដើរថយក្រោយយើងមកដើរថយក្រោយណាឥឡូវរឿងដែលងាយត្រូវធ្វើនេះទៀមទាជាគឺថាប្រកាសខ្លួនយើងមិនមែនទៅទៀមទាអីទេអានឹងប្រកាសខ្លួនយើងយើងជាជន ជាតិដើមណាហើយរដ្ឋវៀតណាមមានអីប្រកែកផងហ្នឹងបច្ចុប្បន្នហ្នឹងគេទទួលទាំងស្រុងហ្នឹងគ្រាន់តែវាអត់តន់ចេញជាផ្លូវច្បាប់ខ្ញុំកណាគុណ រដ្ឋវៀតណាមនេះមនុស្សមិនស្របច្បាប់ឯណាពួកកុម្មុយនីសហ្នឹងអត់ស្របច្បាប់ទេមកវាយហ្នឹងហេតុអីមកវាយហ្នឹងពេលហ្នឹងមិនវៀតណាមជើងត្បូងណាតែអត់ទទួលស្គាល់គ្នាទេប៉ុន្តែវាយមកបឆោតលិចឆោតកើតនឹងឲ្យពួកនេះចោះអត្តលេខាសារភាពថាចោះចាញ់ហើយនឹងក៏បុយតិនដែរមកសរសេរ សរសេរលិខិតឲ្យទាំងអស់ឲ្យប្រធាននាយដ្ឋមន្ត្រីត្រឹងអីស្អីអីមិននេះយើងយ៉ាងមិនយើងយ៉ាងមិនហ្នឹងប្រកាសទទួលស្គាល់ធានាត្រីចុងក្រោយគេហ្នឹងឆ្នាំ75ដល់ថ្ងៃ30 35ហ្នឹង30 35យើងយើងយ៉ាងមិនហ្នឹងឯងអាសេចក្តីប្រកាសចោះចាញ់ហ្នឹងបុយតិនសេះហើយហើយគុនដឹងទេ អត់គាត់តែចាំតែគេមកគេសរសេរឲ្យប្រកាសអាហ្នឹងសូត្រប្រកាសអាហ្នឹងនៅយឺនដុកឡាប់ហ្នឹងហ្នឹងហើយសូត្រដល់ហ្នឹងប្រកាសតែរត់ក្រោះបុកចូលដល់កន្លែងហ្នឹងដើម្បីដើម្បីយកលិខិតឲ្យហ្នឹងអានញាត់ហ្នឹងតើណាហើយក្រដាសហ្នឹងលិខិតបុយតិនអាសេហើយបុយតិនហ្នឹងមីសយ៉ងរហូតមកពីបុយតិនហ្នឹងមនុស្សសំខាន់បំផុតគាត់អ្នកនិយាយមិនណានិយាយគាត់នៅស្ប្រាំងនោះគាត់ចិត្តស្លាប់ហើយឥឡូវហ្នឹងគាត់ចាស់ហើយគាត់ចាស់ហើយហើយគាត់សរសេរសភៅច្រើនណាបាទ មនុស្សច្រើនណាស់ពួកបរទេសសេចង់សេសភៅពីរឿងទឹកដី កម្ពុជាក្រមក៏ដោយរឿងប្រទេសយួនក៏ដោយខាងមៀងត្រុងនឹងក៏ដោយមើលសភៅបុយតិនផងជាច្រើនបុយតិនមកពីបុយតិនវានៅក្នុងសភាពការហ្នឹងគាត់នៅក្នុងសភាពការហ្នឹងហើយវាមិនកើតទេគាត់ចាស់បើជាងកៅហើយហើយអញ្ចឹងណា ហើយគាត់នៅក្នុងសភាពការ75នឹងគាត់កំពុងតែបេសកកម្មតលដែរចឹងបីចូលកម្ពុជាឆ្នាំ79នឹងក៏បុយតិនដែរដូចខ្ញុំបាននិយាយចឹងបុយតិនក្តាប់ឯកសារទាំងអស់អ្នកណាដែលស្រាវជ្រាវឯកសារបានដឹងថាឯកសារនៅកន្លែងណាឯកសាររឿងប្រទេសហ្នឹងបើនិយាយអត់និយាយទេឥឡូវកុំនិយាយរឿងទឹកដីទឹកដីតើណាតើនិយាយទេគ្រាន់តែមានអ្នកសួរឲ្យចិត្តទៅឆ្លើយដល់កំថាអ្នកនិយាយនោះមិនដឹងសោះមានដឹងទេប៉ុន្តែកន្លែងខ្លះយើង និយាយទៅវាអត់បានប្រយោជន៍ពីព្រោះសេចក្តីប្រកាសស្ដីអំពីសិទ្ធិជនជាតិដើមមិនមានហើយខ្មែរក្រមកំពុងតែបញ្ចូលខ្លួននៅក្នុងតួនាទីហ្នឹងតែនិយាយដដែលដដែលសូមបងប្អូនជ្រាបខ្មែរក្រមអត់មានបាត់ដី ទេលោកលីសន្តិកបាននិយាយហើយយើងមានបាត់ដីណាគុណខ្មែរក្រមនៅដីនោះតើ យើងទាំងអស់គ្នានឹងចដូនចតាបងប្អូនយើងកំពុងនៅដីនឹងកាន់កាប់នឹងយើងគ្រាន់តែគ្មានសិទ្ធធ្វើជាមេឃុំការរដ្ឋបាល ធ្វើជារដ្ឋាភិបាលតាដីនឹងនៅដីយើងតាតែយើងដាច់ខាតទៅប្រកាសថាយើងជាជនជាតិដើមតែកាលណាយើងមានសិទ្ធជាជនជាតិដើមពេញបន្ទុកថ្ងៃមួយពិភពលោក មានការផ្លាស់ប្ដូរ យើងអាចប្រែប្រួលទៅតាមហ្នឹងវាប្រែប្រួលទៅតាមនឹងបាត់ហើយយើងជន់ជាតិដើមបានន័យថាយើងកូនចៅរបស់ចដូនចតាអ្នកកាន់កាប់ទី1នៅទឹកដីហ្នឹងយើងនិយាយទៀតអ្នកដែលបាត់ដីកម្ពុជាទីតើម៉ែក៏មានបាត់ទេព្រោះយើងគេកាត់ឲ្យទៅទឹកដុំអញ្ចឹងកាត់ទឹកមនុស្សទឹកដីហ្នឹងណាណាគេចោលម្ដុំយើងដូចថាឥឡូវថាទឹកដីម្ដុំហ្នឹងវាចោលដូចដូចឧទាហរណ៍ដូចស្មារតីដូច ទលេអីមកវាយថាប្រេះផែនដីគេវាយផ្ដាច់យើងផ្ដាច់ចោលយើងអញ្ចឹងទៅទៅទាំងមនុស្សទាំងអីទៅទៅគេទៅតាមតយថាកម្មអញ្ចឹងទៅហ្នឹងហើយណាបងបង្កើតហ្នឹងមិនគិតលោះហើយយើងត្រូវតែអោបគ្នាដើម្បីនឹងតស៊ូដោយខ្លួនយើងនៅទីនោះទៅណានឹងអញ្ចឹងតាណាបើឡូវគុណមើលប្រកាសទៀមទាឯករាជ្យនៅកម្ពុជាមិនមិនផ្ដាច់តែមួយកងហ្នឹង ហើយផែនទីដែលយើងយកទៅដាក់អង្គការប្រជាជាតិផែនទីហ្នឹងផែនទីហ្នឹងផែនទីខ្មែរក្រមតែជជែកគ្នាថ្ងៃក្រោយឲ្យនៅលើខ្មែរក្រមធ្វើអញ្ចឹងណារឿងទាសិទ្ធសេរីភាពនេះខ្ញុំកណានិយាយដែលគេចេញតតស៊ូនេះណារណសេយួននេះដែលចេញតតស៊ូនេះអ្នកណាដែលចេញតតស៊ូធ្វើ រណសេដែលវាយចូលមកវៀតណាមត្បូង មិនអឺលោកអឺហ្វាមិនដងហើយលោកយាយងឿងធីបិននេះចេញពីខាងត្បូងទៅគាត់ចេញទៅបង្កើតចលនាតស៊ូប៉ុន្តែកងតបនៅពីក្រោយគាត់កងតបរបស់ហូជីមិញកងតបរបស់ទ្រឿងចិនហ្នឹងឯងនៅជួយពីក្រោយខ្នងគាត់មានកងតបឯណាគាត់ប៉ុន្តែមេចលនាគឺជាអ្នកចេញពីត្បូង ពុនយល់រៀបហ្នឹងទេមកពីសម័យនោះគេទទួលស្គាល់វៀតណាមជើងត្បូងចឹងបើហាងជើងដោយថាលោកក្រុមលោកហ៊ូជីមិនលោកគ្រឿងចិនអីងៀងថោអីវាយចូលមកខាងត្បូងក៏ខុសច្បាប់អន្តរជាតិអញ្ចឹងណានៃការសិទ្ធិសញ្ញាព្រំដែននោះតែឥឡូវប្រទេសកម្ពុជា ចង់មកទៀមទាកន្លែងទឹកដីនឹងទាមិនបាន បុតលតាខ្មែរក្រោមនឹងប្រកាសទៀមទាខ្លួនឯងប្រកាសទៀមទាសិទ្ធិសេរីភាព ខ្លួនឯងនឹងបានអញនិយាយឲ្យគាត់ស្ដាប់ទៅចង់ធ្វើការថ្ងៃក្រោយមកគ្រប់គ្រងខ្មែរក្រោមពីក្រោយខ្នងក៏ដូចតែវៀតណាមជើងគ្រប់គ្រងលោកផាមិតដងហើយហើយហើយលោកយាយណែងឿងទីបិនអញ្ចឹងមកអំពីពួកនឹងចេញពីខាងត្បូងណាបានមកការពារនឹងគេ គេតស៊ូកន្លែងនឹងវាកើតគេធ្វើមេដឹកនាំអញ្ចឹងដើម្បីតស៊ូនៅខាងទឹកដីកម្ពុជាក្រមសិទ្ធិសេរីភាពតលតខ្មែរក្រមនឹងចូលខ្លួនឯងកម្ពុជា ជួយជាកម្លាំងជួយពីក្រោយបានមកជួយ បានមកដោយតក្រមខាងជើងមកជួយលោកហ្វាមិនដងអញ្ចឹងដូចអញ្ចឹងហ្នឹងហើយបានវាអត់ខុសច្បាប់ហ្នឹងហើយព្រោះជាទូទៅតាប្រហែលដែរដោយគុណបានអ្នកណាមកពីកម្ពុជាក្រមក៏ដោយគេដឹងតា គេដឹងថាយើងមកកម្ពុជាក្រោមហើយចង់ធ្វើប៉ាសពតចង់ធ្វើតាញ្ញានបានយើងត្រូវតរដីណាម្ដុំនៅកម្ពុជានឹងដាក់ថាយើងកើតក្នុងហ្នឹងបានបានបានយើងធ្វើបានបើមិនចឹងគេធ្វើមិនធ្វើបានមកពីរឿងកិច្ចព្រមព្រៀងខាងអាស៊ានអីនេះមិនលូកលាន់អីគ្នានោះហើយព្រំដែនរបស់យើងវាកំណត់181035គីឡូម៉ែត្រការ៉េអញ្ចឹងវាតលតកើតនៅខាងនោះបានវាធ្វើប៉ាសពតលិខិតឆ្លងដែនអីជាលិខិត បតដ្ឋានអីរបស់ប្រទេសកម្ពុជាបានហើយបើយើងកើតនៅកម្ពុជាក្រោមខាងនោះទៅធ្វើលិខិតឆ្លងដែរនេះឲ្យបាទឡូវធ្វើប៉ាសពតដាក់ឋានណាដាក់ថាកើតទៅកម្ពុជាក្រោមអញ្ចឹងវៀតណាមគេដឹងដឹងយើងអញ្ចឹងហ្នឹងហើយគូនឃើញអញ្ចឹងឯងទៅហើយនោះអញ្ចឹងប៉ុន្តែអធិស្ស្រ័យកម្ពុជានឹងគាត់អាណិតឆ្លាញ់យើងណាគាត់ ទទួលយើងដោយស្របច្បាប់ក៏អាចបានវាខុសនៅលើនោះហើយយើងខឹងយើងចិត្តតែខឹងឯងយើងចិត្តតែថាទៅប៉ុន្តែទៅផ្លូវច្បាប់ធ្វើអត់បានទេហើយខ្ញុំកណាដឹងរឿងហ្នឹងដឹងតាដឹងរឿងហ្នឹងគេទទួលឲ្យយើងចឹងបានប៉ុន្តែគេមិនអាចឲ្យយើងថាដាក់ឈ្មោះកម្មជាតិណាតោះឲ្យយើងចូលជាសញ្ជាតិយើងសុំចូលសញ្ជាតិប៉ុន្តែរដ្ឋធម្មនុញ្ញកាលពីដំបូងទទួលស្គាល់យើងអញ្ចឹងទទួលស្គាល់យើងអញ្ចឹងណា ថាយើងកើតនៅកន្លែងណាក៏ដោយឲ្យតែកើតពីខ្មែរយើងជាអូតូម៉ាទិកខ្មែរហើយសម័យនោះឡូវទាហោដូចតាបដិគុណតាខ្ញុំកណាយើងសកកើតសម័យទឹកដីនឹងមិនទាន់កាត់ឲ្យយួនទេណាមិនទាន់ប្រាំងមកដល់ណា តាចរុនចតាយើងកើតអោយើងកើតចតាកើតមកដល់យើងអញ្ចឹងណាតាទួតយើងកើតតាយើងកើតអោយើងកើតយើងមកអញ្ចឹងយើង ខ្មែរហ្នឹងអញ្ចឹងយើងអូតូម៉ាទិកទៅខ្មែរ ប៉ុន្តែអ្នកនៅមន្ត្រីខាងក្រមអាជ្ញាធរធ្វើស្ថិតិវាមិនទៅយល់ដល់កម្រិតហ្នឹងឯណាហ្នឹងអត់យល់គាត់អត់យល់ចង់ទៅជជែកមិនក៏មិនបានទៅថាច្បាប់ពីលើប្រាប់ទៅថាអញ្ចឹងលោកឯងមិនអ្នកបើកប្រាក់ខែខ្ញុំណាមិនធ្វើតាមលោកឯងទេធ្វើតាមលោកឯងខ្ញុំអត់ប្រាក់ខែឧទាហរណ៍អញ្ចឹងហើយដល់បញ្ហាសេដ្ឋកិច្ចឲ្យគាត់ទៅស្នេហាជាតិហ្មងគាត់ទៅស្រឡាញ់យើងគាត់បាត់សេដ្ឋកិច្ចប្រាក់ខែគាត់យើងឲ្យយល់បញ្ហាហ្នឹងបាទនេះហើយ ខ្ញុំក៏ណាទទួលការណែនាំពីគូណាច្រើនណាស់រឿងនេះតតស្មាទុះតតបាយអង្គមលោកជួនកាលបងថាកូនចៅខំប្រឹងថែទាំសេដ្ឋកិច្ចខ្លួនឯងនោះដោះស្រាយបញ្ហាគាត់លោកដឹងលោកដឹងថាតាហ៊ានប៉ូលីសអីជួនកាលគាត់នៅតាមព្រំដែនវាមានបញ្ហារឿងគាត់ចង់ពុករលួយប៉ុន្តែសេដ្ឋកិច្ចវាអត់មានសេដ្ឋកិច្ចហ្នឹង បញ្ហាខាងលើនោះវាវាខ្លាំងពេកអញ្ចឹងរឿងដែលចង់ឲ្យល្អនឹងមានតែរដ្ឋាភិបាលដោះស្រាយពីខាងលើហើយយើងខាងកម្ពុជាក្រមយើងដឹងវិធីដោះស្រាយហើយប៉ុន្តែថាគាត់សួរមែនទែនយើងមិនត្រូវពាក់ព័ន្ធទេបញ្ហានៅប្រទេសកម្ពុជានោះយើងអត់មានអីត្រូវពាក់ព័ន្ធទេប៉ុន្តែថានិយាយខ្លះការងារខ្លះវាត្រូវតែឆ្លងគ្នាបន្តិចបន្តួចហើយរដ្ឋបាលណាព្រោះបងប្អូនយើងនៅក្នុងច្រើនដែរណាប៉ុន្តែ គ្រូបណ្ណាទៀមទាស្នើសុំទៅទទូចស្នើសុំនោះឲ្យគាត់ធ្វើការទទួលស្គាល់នឹងបងប្អូនកម្ពុជាក្រមមកអំពីយ៉ាងណាក៏ដោយយើងក៏ជាខ្មែរដែរអតីតខ្មែរអញ្ចឹងហើយរដ្ឋធម្មនុញ្ញពីដំបូងនៃប្រជាណាចក្រទី2កាលដែលអឺសមាជិកនៃក្រមប្រឹក្សារដ្ឋធម្មនុញ្ញចាប់ផ្ដើមតែងច្បាប់នៃប្រជាណាចក្រទី2ហ្នឹងធម្មនុញ្ញមាត្រា1បានចែងយ៉ាងច្បាស់ ថាកើតនៅទីណា មនុស្សខ្មែរហ្នឹងកើតនៅទីណាក៏ដោយឲ្យតែកើតពីខ្មែរអញ្ចឹងយើងជាខ្លាយទៅជា ប្រជាពលរដ្ឋខ្មែរដោយស្វ័យប្រវត្តិនោះអញ្ចឹងបានចែកមកយ៉ាងច្បាស់អញ្ចឹងហ្នឹងហើយហើយរឿងសាសយើងនេះបែងចែកគ្នាមិនដាច់ទេគុណបែងចែកមិនដាច់ទេគុណមើលយួន មកគ្រប់គ្រងកម្ពុជាក្រោមយើងជាង400ឆ្នាំជិត500ឆ្នាំមកដល់ឥឡូវហ្នឹង យើងមានសង្គ្រាមគ្នារហូតតាំងពី1623មានសង្គ្រាមរហូតតែប្រគុណណាជាយថាទី2សោយរាជឆ្នាំ1608ដណ្ដាបក្រោយមកឆ្នាំ1920ព្រះអង្គចាប់ផ្ដើមរៀបការជាមួយភរិយាមហេសីវៀតណាមហ្នឹងកូនស្ដេចយួនហ្នឹងកូនចិនសិនហ្នឹងហើយងកវ៉ានហ្នឹងហ្នឹងហើយ ហើយដល់ក្រោយមកយើងចាប់ផ្ដើមមានអរិភាពនឹងគ្នាមានសកម្ម1623នឹងមានរហូតមកដល់ឡូវហើយវាឆ្លៀនពៀនវាអុកឡុកវាសម្លាប់យើងយើងសម្លាប់វាវាសម្លាប់យើងគឺថាយួនហើយខ្មែរនឹងសម្លាប់គ្នាតែរហូតហ្នឹងមានដុតយើងទាំងជ្រុកទាំងជ្រុកបបួលអញ្ជើញយើងទៅប្រជុំខាងទឹកខ្មៅខាងអង្គរនេះដុតជដូនចតាយើងច្រើនណាស់ហើយខាងទឹកខ្មៅខាងស្រុកលោកត្រង់បានរិនទៅជាប់អីនេះ ប្រយុទ្ធតស៊ូគ្នាខាងជុងខ្មែរហើយតាទាវអីវ៉ាន់នេះសិតតែក្រុមតស៊ូគ្នាស្រុកដីគុណវ៉ាន់នេះណានិយាយទៅពីអង្គរទៅនឹងគូកាប់កាប់គ្នាឆៅឆៅទាំងផ្កាក់ទាំងកាក់ហ្នឹងណាកាត់បាត់ហាន់ចេញណាកាប់គ្នាហ្មងឆៅសម័យនោះណាទេហើយយើងមិនអាចថាណាខុសណាត្រូវបានទេគ្រាន់តែយើងទទួលការបំផិតបំភ័យពីគេហើយរំលោភឆ្លៀនពៀនពីគេនឹងខ្លាំង តែជាទូទៅគុណតែកណាយើង បាត់បង់គឺយើងបង្ហាញពីការខ្សោយរបស់យើងហ្នឹងមកយើងត្រូវទទួលឡើងហ្នឹងយើងក៏បន្ទោសថាប្រាំងថាអីគឺថាបើខ្មែរយើងមិនខ្សោយទេ គេយកបានទេនិយាយចេះតែយើងនាំគ្នាទៅបន្ទោសប្រាំងអាម៉េចបើប្រាំងមិនតាន់មកយួនវាមកគ្រប់គ្រងយើងបាត់ទៅហើយនៅហើយដល់ប្រាំងវាយយកបានហើយយើងទៅបន្ទោសប្រាំងថាប្រាំងឲ្យទៅយួនកុំកុំបន្ទោសទៅបន្ទោសប្រាំងអាម៉េចតែខំមកជួយថែ និយាយទៅបើគ្មានប្រាំងយើងក៏មិននៅសល់ដែរទឹកដីកម្ពុជានោះហើយប្រគូណាអង្គឌួងលោកវៃមឈ្នះលោកសសេសម្បត្តិនឹងទៅតាមទៅតាមអាចារ្យមីសហ្នឹងប៉ែហ្នឹងអាចារ្យមីសអាចារ្យមីសហ្នឹងគាត់មកផ្សាយសាសនានៅកម្ពុជាហ្នឹងហៅលប៉ែហ្នឹងពួកប៉ែហ្នឹងជួយទៅសេសម្បត្តិទៅតំបន់ទីញីនៅឯអគ្គកុងស៊ុលនៅនៅខាងកពួរហ្នឹងផ្ញើទៅប្រគូណាណាប៉ូលីអុងទី3ហើយ ថាកុំអោយបន្ទោសប្រាំងខ្ញុំកណាសំវរទៅព្រោះមុននឹងប្រាំងមកនោះយួនមកកាន់កាប់កម្ពុជាក្រមនឹងទៅហើយមកអំពីអីមកអំពីយើងអាដដើម គ្នាកប៉ិកប៉ុកនឹងហើយយើងត្រូវជ្រាវជ្រាវរកបញ្ហានោះឲ្យឃើញឥឡូវវាជា សំណាងរបស់ប្រជាប្រជាសាស ជនជាតិដើម នៅលើ ពិភពលោក ដោយមានសេចក្តីប្រកាសស្ដីអំពីសិទ្ធិជនជាតិដើមនេះគេឃើញថាអ្នកមកនឹងធ្វើ នៅវិធីសាស្ត្រគ្រប់គ្រងខ្លះអនុវត្តមិនត្រឹមត្រូវអយុត្តិធម៌ចំពោះជនជាតិដើមម្ចាស់ទឹកម្ចាស់ដីទីហោនៅទីនេះសមាជិករដ្ឋសភាម្នាក់ម្នាក់មុននឹងថ្លែងការគេត្រូវសម្ដែងការគោរពចំពោះម្ចាស់ទឹកម្ចាស់ដីនឹងសិនពីព្រោះគេឈរនៅលើទឹកដីនឹងឈរនៅលើទឹកដីជនជាតិដើមអញ្ចឹងរដ្ឋាភិបាលយួនបើចង់ថ្លែងការអី នៅទឹកដីកម្ពុជាក្រមដាច់ខាតត្រូវគោរពដល់ម្ចាស់ទឹកម្ចាស់ដីជនជាតិដើមបានសំស្របទៅតាមសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិនិងខ្ញុំកូនណានិយាយជាចំហពីព្រោះនៅលើពិភពលោកគេទទួលស្គាល់ចំណុចហ្នឹងហើយរដ្ឋវៀតណាមមិនឆ្ងាយឡើយថ្ងៃមុខនឹងទៅទទួលស្គាល់បញ្ហាហ្នឹងពីព្រោះមនុស្សជាតិគេមិនអនុញ្ញាតឲ្យរដ្ឋរដ្ឋ រដ្ឋរដ្ឋអំណាចយួនធ្វើចឹងទេ ខ្មែរក្រមក៏មិនអនុញ្ញាតដែរចដូនកូនចៅរបស់ខ្មែរក្រមមិនអនុញ្ញាតទេពិភពលោកគេមិនអនុញ្ញាតទេតគុណជឿខ្ញុំកណាទៅថាថាបងប្អូនញោមញាតអើយជឿអាចំណុចហ្នឹងជឿស្អីទៅពិតនោះយើងកុំនិយាយទៅអាចំណុចណាឥឡូវយើងថែទាំទឹកដី យើងបានយើង ស្នើប្រាំងមកឲ្យជួយវាយដល់ប្រាំងគេវាយយកបានប្រាំងមិនមែនវាយយកបានទេប្រាំងខ្លាំងសម័យនោះវាយយកបាន 1859បើយកបានហើយពេញគួរជុំដល់ពេញគួរហើយចូលទួរានហើយអស់60អីបានចូលមកដល់ពេញគួរ1859ចូលដល់ទួរានហើយមកវៃរហូតចូលមកដល់យកពេញគួរ1860 1860យកបដាយកមកយកហើយបានហើយមុនហ្នឹងគូណាអង្គឌួង បានសេសបត់ទៅលួងនាពលនាពលអង្គទី3ហ្នឹងថា ព្រះអង្គប្រគល់ណាវាយយោឲ្យប៉ិនកុំយោណាទឹកដីទូមគុំហ្នឹងហើយទីអញ្ចឹងយើងអាងលិខិតហ្នឹងប៉ុន្តែអាងអាងចឹងមែនយើងសេទៅមែនប៉ុន្តែភាពជាក់ស្ដែងពេលតែគេមកនេះទាហានយួននៅក្នុងពេញហ្នឹងប្រជាពលរដ្ឋខ្មែរក្រមនៅក្នុងពេញមែនហើយគុណណៃអង្គដងពងវាយចូលមកហ្នឹងលោកវាយមកខាងនេះមកខាងខាងខាងលិចតលេ លោកវាយតាមតកែវព្រំដិនចូលទៅដល់ក្នុងឃ្លាំងណាណៃហ្នឹងប៉ុន្តែព្រះអង្គ ត្រឡប់ថយមកវិញដូចថាព្រះអង្គមានមានបញ្ឈួនអីនៅក្នុងនេះនឹងអត់ក្នុងសង្គ្រាមព្រះអង្គវាហត់នឿយពេកហើយព្រះអង្គចាស់ដែរហើយក្រោយមកព្រះអង្គក៏សោយទីមង្គតទៅអរគុណណារដាំយាងសោយរាជត្រឡប់បន្តពីនោះទៅបានថាការតស៊ូដោយអាវុធជាមួយនឹងប្រទេសវៀតណាមក៏ដោយថៃក៏ដោយត្រូវបញ្ចប់អញ្ចឹងដូរមកការចរចាទៅដោយស្រាប់ប្រការវិញបានអញ្ចឹងលោកខំប្រឹងចរចាជាមួយអាញាធិបតេយ្យ ញាធិប្រាំងគេថ្វាយព្រះអង្គកប៉ាល់មួយអញ្ចឹងទៅហើយសន្យាថានឹងប្រគល់ដី3ខែប្រគល់ដីមានមាត់ជូកហើយនឹងពីមអីហ្នឹង3ខែតតហ្នឹងឲ្យមកកម្ពុជាប៉ុន្តែហើយក្រោយមកមានប្រគល់ណាស៊ីវថាអឺចាស្វាពូកំបោយចេញទៅតវ៉ាទៅសម្រាប់ប្រាំងស្លាអីទៅប្រាំងគេខឹកចាប់ឲ្យបណ្ដោយចាប់ឲ្យបណ្ដោយអញ្ចឹងហើយអាហ្នឹងយើងមើលនៅក្នុងឯកសារលោកសរិនឆា គាត់មានសរសេរមួយចំនួនថាអូអាចារ្យស្វាពុកបោអីនេះមានការឧបត្ថម្ភពីយួនគាត់មើលឲ្យដល់ខ្ញុំកណាធ្វើការវិភាគអូអញ្ចឹងបើទៅយួនគេមិនចង់ឲ្យខ្មែរបានដីហ្នឹងគេដឹងថាដី3ខេត្តហ្នឹងប្រាំងបានសន្យាថាផ្សំមកកម្ពុជាតៅខ្មែរវិញហើយតែអញ្ចឹងឲ្យខ្មែរចូលធ្វើឲ្យវិធីសាស្ត្រឲ្យខ្មែរនឹងសម្រាប់ទាហានប្រាំងសម្រាប់ឲ្យជាង40នាក់បាទចាស្វាយពូកបោហ្នឹងប្រាំងប្រាំងគេខឹងគេឈប់ឲ្យបណ្ដោះ ប្រាប់ថាខ្មែរគាត់បែងហ្នឹងហើយយើងបាន មានកិច្ចព្រមព្រៀងនឹងហេតុអីបាន សមភាពគីរបស់យើងមិនថែទាំតយពោះនោះហើយបានលួងនរោដល់ដល់លួងស៊ីសវត្តឡើងបាននោះពាក់ព័ន្ធទៅដល់លោកតាស៊ិនឌៀបយើងនេះគាត់ដឹងទេអ្នកដែលទៅតាមចាប់អិសរាជជនហ្មងមកអ្នកនៅក្នុងប្រៃ កណាមិនបាច់និយាយទេរឿងហ្នឹងណាវារឿងវែងឆ្ងាយទៅទៀតទៅណាណាក្រោយមកទទួលការបង្ក្រាបអីចឹងទៅប៉ុន្តែពិនិត្យពិច័យនៅក្នុងប្រវត្តិសាស្ត្រទាំងអស់ខ្ញុំកណាថា គឺជារឿងយល់ច្រឡំទាំងអស់ដោយសារនយោបាយឆ្លៀនពៀនលេបទឹកដីកម្ពុជាយើង ពីសំណាក់រដ្ឋវៀតណាមនឹងធំធេងពេករដ្ឋវៀតណាមគេបដិញ្ញាថា ទៅតើឲ្យបានកន្លែងហ្នឹងពីព្រោះបើមិនបានកន្លែងហ្នឹងគេអត់គ្រប់អាហារបរិភោគទេគេកន្លែងគេមិនគ្រប់អង្គរបរិភោគណាទូលញឹកញាប់ណាស់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយហើយបងប្អូនកុំព្រួយបារម្ភពីរឿងទឹកដីនឹងតទៅទៀតព្រោះយ៉ាងណាក៏ដោយវាហួសហើយអាហ្នឹងណាសម្រាប់កម្ពុជាក្រោមមិនត្រូវការជជែកពីរឿងទឹកដីទេយើងជជែកពីរឿងសិទ្ធិសេរីភាពព្រោះយើងនៅទីនោះហើយស្រាប់ ខ្មែរក្រមកំពុងតែនៅទឹកដីហ្នឹងតែអ្នកដែលបាត់ទឹកដីគឺប្រជាណាចក្រកម្ពុជា ហើយក៏មិនលឺសូថារដ្ឋហើយបាលកម្ពុជា មាន បំណងនឹងเตรียมទាវិញដែរពីព្រោះយ៉ាងណាក៏ដោយទឹកដីនោះវាស្ថិតនៅលើសមត្ថភាពរបស់ខ្មែរក្រមបើខ្មែរក្រមគ្រប់សមត្ថភាពเตรียมទាសិទ្ធិសេរីភាព ខ្មែរក្រមនឹងទទួលបានលទ្ធផល ផល ប្រយោជន៍នឹងជាសន្សំសន្សំទៅតាមការប្រែប្រួលនៃការដឹកនាំរបស់ពិភពលោកណានឹងគឺច្បាស់លាស់អញ្ចឹងពីរឿងបញ្ហាទឹកដីនឹងសូមឲ្យច្បាស់លាស់បញ្ហាហ្នឹងកុំជជែកគ្នាអីតទៅទៀតហើយហើយមិនមែនជារឿងបន្ទោសប្រាំងទេអត់ទេរឿងបន្ទោសប្រាំងយើងបាត់ដីហើយយើងទៅបន្ទោសប្រាំងម៉េចអត់ទេកុំមកពីប្រាំងមកដល់យួនបានគ្រប់គ្រង នៅទឹកដីនឹងហើយ មិនប្រាំងមកដល់ហើយយូរមិនតាន់គ្រប់គ្រងទេមែនទេអត់ទេស្ដេចទិសដឹកនឹងប្រាំងចាប់អុយចុះអលេខាបកុលបកុលសិទ្ធអំណាចរដ្ឋបាល នឹងឲ្យមិនមែនបកុលទឹកដីទេបកុលអំណាចរដ្ឋបាលសម័យនោះក្នុងសម័យនោះគេហៅលោកសរិនឆាតគាត់ប្រើភាសាមួយគេហៅអឺលុយទី posidotis លុយទី posidotis នឹង ដែលខ្ញុំកណ្ដាលវិញផនមិនឃើញទេមកពីជាភាសាឡាត់រ៉ូម៉ាំងភាសាឡាតាំងមានណាបបប្រហែលចេញទេហើយធ្វើសភៅលោកសរិនឆានោះបង្កើតមកពីគាត់ប្រើភាសាជ្រៅពេកលុយទី positive នឹងប្រែថាអ្នកណាវាយបានអ្នកនឹងជាម្ចាស់ទឹកដីនឹងច្បាប់នោះច្បាប់ដល់តាំងមុនសង្គ្រាមលោកលើកទី2គេចេញច្បាប់ហ្នឹងតែដល់មក ប្រទេសកម្ពុជាវាដោះស្រាយបញ្ហាក្រោយសង្គ្រាមលោកលើកទី2អញ្ចឹងអ្នកឯងត្រូវស្ថិតនៅ ក្នុងអឺក្រមច្បាប់រដ្ឋធម្មនុញ្ញធម្មនុញ្ញរបស់ អង្គការសហប្រជាជាតិអង្គការសហប្រជាជាតិបានហាមថាទឹកដីមួយមិនអាចឈ្លានពានដោយការប្រើអាវុធឡើយឃើញទេឃើញទេហើយឥឡូវស្របពេលឆ្នាំ2007គេបានចេញសេចក្តីប្រកាសស្តីពីសិទ្ធិជនជាតិដើម សិទ្ធិរបស់យើងមានគ្រប់គ្រាន់នៅកន្លែងនោះសិទ្ធិរបស់យើងមានគ្រប់គ្រាន់តែមកមានគ្រប់គ្រាន់តែរឿងប្រជាពលរដ្ឋខ្មែរក្រមនឹងចេះប្រើសិទ្ធិរបស់ខ្លួនឬអត់ហើយបងប្អូនកម្ពុជាមានបំណងចង់ជួយប្រជាពលរដ្ឋខ្មែរក្រមនឹងឲ្យឲ្យក្លាហានឲ្យប្រើប្រាស់សិទ្ធិរបស់ខ្លួនដល់កម្រិតណាបើបងប្អូនកម្ពុជាមានឆន្ទៈបំណងថាចង់ឲ្យខ្មែរក្រមមានសិទ្ធិសេរីភាពមែនគឺថាជួយឧបត្ថម្ភដោយគ្រប់មធ្យោបាយ និងឈ្មោះថាជួយឲ្យខ្មែរក្រមដើម្បី មានលទ្ធភាព គ្រប់គ្រាន់ដើម្បីតស៊ូដោយខ្លួនឯងនោះទៅឈ្មោះថាចង់បាននៅបូរណភាពទឹកដីចង់ឲ្យខ្មែរក្រមមានមានការឯករាជ្យរបស់ខ្លួនឡើងវិញស្រឡាញ់ខ្លួនស្រឡាញ់ខ្មែរក្រមដោយបងប្អូននឹងបានចង់ជួយបើថានិយាយពីរឿងចង់បាន ទឹកដីគឺជារឿងហួសម័យមានតែការធ្វើសង្គ្រាមទេ អសម័យនេះគ្មានវិធីណាតើអាច សិញ្ចោះហត្ថលេខាប្រគល់ទឹកដីមកឲ្យយើងបានទេអត់មានទេអត់មានដាច់ខាត មើលតែប្រទេសរុស្ស៊ីមើលតែប្រទេសអ៊ុយក្រែនមើលតែអីនឹងបានហើយគឺថាបើប្រាថ្នាទឹកដីកម្ពុជាក្រមមានតែសង្គ្រាមទេមានតែការស្លាប់ខ្លួនទេអញ្ចឹងហើយបច្ចុប្បន្នហ្នឹងយើងមិនប្រកាសវាយឈ្នះយួនទេមិនចេះទេកម្លាំងគេវាច្រើនអញ្ចឹងគុណប៉ុន្តែបើ បើទៅតាមវិស័យទៀមទាសិទ្ធិសេរីភាពជាចាស់ទឹកម្ចាស់ដីសិទ្ធិជនជាតិដើមរបស់ខ្មែរក្រមលទ្ធភាពមានច្រើនមែនទេណាណាហើយនោះគឺជាការពិតដែលជារឿងមិនអាចប្រកែកបានជាមជ្ឈបាយតែមួយគាត់ណាហើយមិនមែនទៀមទាទឹកដីទេចាំឲ្យច្បាស់ទាសិទ្ធិសេរីភាពមកពីយើងកំពុង តែនៅ លើទឹកដីហ្នឹងយើងខ្វះតែសិទ្ធិអំណាចនៅលើរដ្ឋបាល យើងមិនបានធ្វើមេឃុំពេញបន្ទុកយើងមិនបានធ្វើជាអ្នកទាពន្ធយើងមិនបានធ្វើជាចវាយខេតយើងមិនបានធ្វើជារដ្ឋមន្ត្រីសមាជិករដ្ឋសភាយើងមិនបានគ្រប់គ្រងរដ្ឋសភាយើងមិនបានគ្រប់គ្រងរដ្ឋាភិបាលទាំងមូលនិយាយទាំងខ្វះតែប៉ុណ្្នឹងទេប៉ុន្តែយើងកំពុងតែធ្វើម្ចាស់នៅលើដីហ្នឹងតាមតើហើយគេគិតថាគេតែងរដ្ឋធម្មនុញ្ញថ្មីពេលដែលគេវាយយកបានឆ្នាំ1975 71 77គេតែងរដ្ឋធម្មនុញ្ញថ្មី ថាទឹកដីនឹងគឺជារបស់រដ្ឋហើយអ្នកណាគ្រប់គ្រងរដ្ឋនឹងគឺគណៈបកគុំនេះវៀតណាម គ្រប់គ្រងរដ្ឋនឹងហើយគេថាទឹកដីទាំងអស់គឺជារបស់រដ្ឋវៀតណាមវៀតណាមលម៉ោកវៀតណាមគឺតែមួយឥឡូវហ្នឹងអញ្ចឹងគេចង់ចូលយើងអញ្ចឹងបានគេចង់ធ្វើឲ្យខ្មែរក្រមនឹងរលាយភាសារបស់ខ្លួន រលាយប្រពៃណីរបស់ខ្លួន ប៉ុន្តែអកុសលគំនិតរបស់វៀតណាម រំលាយប្រពៃណីវប្បធម៌អរិយធម៌ភាសាខ្មែរក្រមអត់បានអញ្ចឹងបានឥឡូវខំប្រឹងផ្សព្វផ្សាយផ្សព្វផ្សាយឡើងមកទល់ទ្រួយឡើងមកប៉ុន្តែចង់កម្លាយអានឹងឲ្យទៅជាយួនបដៅអញ្ចឹងសូមឲ្យបងប្អូនយល់ប៉ុណ្ណឹងយល់យល់អំពីវិធីសាស្ត្រឲ្យច្បាស់លាស់ហើយឲ្យគំនិតកុំអោយភ័ន្តប្រាំងតែយើងភ័ន្តប្រាំង តស៊ូយកសិទ្ធិសេរីភាពពីពីរដ្ឋវៀតណាមបានទេបើយើងនៅផនផាំងទាំងប្រជាពលរដ្ឋខ្មែរក្រមនឹងក៏ដោយយុវជនរបស់យើងនឹងដាច់ខាតកុំអោយផនផាំងលើចំណុចនឹងឲ្យសោះណាណាសូមអរគុណណាស់ អរគុណដែរគុណចាស់បានបកស្រាយត្រង់ចំណុចល្អមែនទែនត្រង់ចំណុចថាយើងប្រជាពលរដ្ឋទាំងអស់គ្នាកុំមេត្តាកុំជជែកអវែករឿងចំណុចខ្សោយរបស់យើងគឺយើងស្ដីបន្ទោសបារាំងហើយយើងខ្សោយខ្លួនឯងយើងគេទៅបន្ទោសគេបានន័យថាយើងអន់ហើយយើងខ្សោយម្ល៉េះហើយយើងលោកគុណចាស់បានលើកឲ្យចំណុចខ្លាំងរបស់យើងគឺទាមទារសិទ្ធិសេរីភាព យើងជាទឹកដីប្រជាពលរដ្ឋភូមិករប្រជាពលរដ្ឋដែល មានការគ្រប់គ្រងនៅកម្មសិទ្ធិដីធីរបស់យើងនឹងពេញសិទ្ធិអស់ហើយនៅទីនោះប៉ុន្តែ យើងខ្វះតែរដ្ឋបាលអញ្ចឹងទូណាខ្វះរដ្ឋបាលខ្វះការគ្រប់គ្រងតាំងពីភូមិឃុំរហូតដល់ខេត្តរហូតដល់រដ្ឋាភិបាលយើងមិនមានការគ្រប់គ្រងបានទេដូច្នេះយើងនៅក្រោមការគ្រប់គ្រងរបស់គេអំណាចរបស់គេពេញដៃយើងដើម្បីជាជាទៀមទានឹងបានគឺទៀមទាសិទ្ធិរបស់យើងដែលយើងត្រូវបានបិទបង់ត្រូវបាន គេរំលោភ ឥឡូវយើងមកមើលសំណួរទៀតមើលគេមានអ្នកណាចូលសួរអីថែមទៀតឃើញមានច្រើនដែរលោកខេងហួតនឹងគាត់ថាប្រជាពលរដ្ឋខ្មែរក្រមនាំគ្នាក្រោកទាមទារសិទ្ធិរបស់រស់នៅ នៅលើទឹកដី កំណើតរបស់យើងរបស់ខ្លួន និងសម្រេចវាសនា ខ្លួនដោយខ្លួនឯងក្នុងអង្គបដិងទៅអង្គការសហជីវជាតិតាំង ប៉ុន្តែទស្សនាគំនិតរបស់គាត់ហ្នឹងគឺត្រឹមត្រូវហើយនៅក្នុង ច្បាប់អង្គការសហជីវជាតិស្ដីពីសិទ្ធិជនជាតិដើមហ្នឹងគេមានភ្ជាប់ពាក្យមួយហៅថា self determination ហ្នឹងគឺថាការស្វ័យសម្រេចវាសនាខ្លួនទៅខ្លួនឯងហ្នឹងក្រោយពីពេលយើងទល់តែជោគជ័យនៅលើសិទ្ធិជនជាតិដើមហ្នឹងសិនមិនយើងអាចស្វ័យសម្រេចបានហើយពាក្យថាស្វ័យសម្រេចនៅទីនេះយើងត្រូវយល់ថាមិនចាំបាច់ដល់ថ្ងៃអនាគតបានយើង ប្រើពះស្វ័យសម្រេចហ្នឹងទេការស្វ័យសម្រេចហ្នឹងគឺសម្រេចទៅតាមគំនិតរបស់ខ្លួនឯងហ្នឹងយោងទៅតាមច្បាប់អង្គការសហប្រជាជាតិស្ដីពីជនជាតិដើមហ្នឹងយកមកអនុវត្តតតគ្នារហូតចាប់ដើមពីពេលហ្នឹងទៅហ្នឹងវាសម្រេចពេលហ្នឹងហើយពេលដែលយើងអនុវត្តពេលណាសេចក្តីសម្រេចពេកថាស្វ័យសម្រេចហ្នឹងគឺវាស្វ័យសម្រេចទៅតាមហ្នឹងហើយអញ្ចឹងឧទាហរណ៍ថាយើងមានសិទ្ធិក្នុងការងារធ្វើចលនាអីមួយទាមទារអ្វីមួយដែល ខ្លួនបាត់បង់ អាហ្នឹងតែទៀមទាបានអាវាសនាដែលយើងសម្រេចហ្នឹងគឺបាននៅកន្លែងហ្នឹងហើយអញ្ចឹងឧទាហរណ៍ថាខ្មែរក្រមបាត់បង់ការរៀនសូត្រជាភាសាខ្មែរអញ្ចឹងទៀមទាភាសាខ្មែរត្រូវឲ្យមានការលូតរីកដោះដាលនៅទឹកដីកម្ពុជា ក្រមវិញកាលណាយើង មានសាលារៀនទៅតាមវត្តអារាមអីនានាហ្នឹងកើតដោះដាលឡើងវិញអាហ្នឹងជាការសម្រេចវាសនាខ្លួនរបស់ខ្លួនឯងអញ្ចឹងមិនចាំបាច់យួននឹងយួរសាលាខ្មែរក្រមទៅដាក់នៅក្នុងប្រទេស នៅក្នុងសាលារដ្ឋទេសាលារដ្ឋមិនគ្រប់គ្រាន់សម្រាប់ខ្មែរក្រមទេអញ្ចឹងខ្មែរក្រមត្រូវទៀមទេឲ្យយួនហ្នឹងមានការឧបត្ថម្ភគ្រប់គ្រងក្នុងការងារបើកសាលាឯកជនក៏ដូចជាសាលានៅវត្តអារាមហ្នឹងឡើងវិញជាពិសេសអញ្ចឹងជាពិសេសបិណ្ឌទៀនធម្មតានៅខ្មែរក្រមពីមិនកឋិនគេឲ្យធ្វើមួយថ្ងៃជាដើមហ្នឹងខ្មែរក្រមទៀមទេឲ្យធ្វើរួមគ្នាពេលណាក៏បានដែរมันអាចមួយថ្ងៃទាំងអស់គ្នាបានទេអាហ្នឹងជាជាការសម្រេចវាស្នាខ្លួនទេអញ្ចឹងការអឺទៀមទៀមទេដូចឆ្លាឆោទៀនហ្នឹងសង់ សាលាឈរធានដើម្បីបង្ហាត់បង្រៀនខ្មែរក្រមដោយឯកជនខ្មែរក្រមអាហ្នឹងជាការងារសម្រាប់វាសនាខ្លួនខ្លួនឯងมันឲ្យយួនហ្នឹងមានសិទ្ធមកគ្រប់គ្រងសប្តាហ៍នេះយើងជាប់អារឿងគេមកគ្រប់គ្រងលើយើងយើងធ្វើឲ្យត្រូវសំច្បាប់យើងធ្វើឲ្យត្រូវមានការអនុញ្ញាតហើយចុះបើគេមិនអនុញ្ញាតអាហ្នឹងច្បាប់ហ្នឹងវាយើងបាក់សិទ្ធកាលណាគេមិនអនុញ្ញាតចំណុចណាមួយចំណុចហ្នឹងហើយដែលយើងគ្មានសិទ្ធហើយចំណុចដែលយើងគ្មានសិទ្ធហ្នឹងហើយយើងត្រូវតែតវ៉ាតវ៉ាសិទ្ធទាំងអស់ដែលយើងបាត់បង់ហ្នឹងសួរថាដីហ្នឹងដីណា ដីនេះយួនអាចកោះសនាបានយួនមកលោតនៅលើទឹកដីហ្នឹងឥឡូវឥឡូវបើយើងបានសម្រេចវាសនាខ្លួនដល់ខ្លួនឯងយើងបានចូលជ័យនៅលើច្បាប់សិទ្ធិមនុស្សជនជាតិដើមយួនអាចមានឱកាសទៅសងពន្ធមកលើខ្មែរក្រមធ្វើលើទឹកដីខ្មែរក្រមទៅតែបងពន្ធឧទាហរណ៍មិនបងពន្ធទៅតាមច្បាប់ត្រឡប់របស់យួនដែលចែងអាចបងពន្ធទៅតាមវិធីសាស្ត្រដូចអូស្ត្រាលីអញ្ចឹងអូស្ត្រាលីជនជាតិដើមគេទៅតែបងពន្ធទៅឲ្យអូស្ត្រាលីនឹងមិនភាកឧទាហរណ៍ថា អ្នកជនអន្តរប្រវេសមកទៅពឹងពាក់រដ្ឋាភិបាលជំនួយខាងសង្គមគិច្ចហ្នឹងយើងបានតែ300ដុល្លារក្នុងមួយខែអាបុយរាជធានីបាន600ដុល្លារក្នុងមួយខែជាដើមឧទាហរណ៍អញ្ចឹងអញ្ចឹងយួនទៅតែភេឲ្យខ្មែរក្រមដូចចឹងដែរអញ្ចឹងអាហ្នឹងហើយបានជាការងារសម្រាប់ខ្លួនដល់ខ្លួនឯងអញ្ចឹងពាក់នៅលើច្បាប់អង្គការសហជីវជាតិហ្នឹងវាមានចោពាក់មួយកាលណាសិទ្ធិមនុស្សហ្នឹងបានគ្រប់គ្រងគ្រប់គ្រប់គ្រាន់ជនជាតិដើមត្រូវបានទទួលស្គាល់ សម្រាប់ស្វ័យសម្រាប់វាសនាខ្លួនដល់ខ្លួនឯងតើកើតឡើងបានឯករាជ្យសេរីភាពមានហើយអាហ្នឹងភាពឯករាជ្យហ្នឹងមានហើយហើយចាំបាច់ទៅទៀមទីអីម្ចាស់ទឹកដីហ្នឹងវាមានស្រាប់ក្នុងហ្នឹងឯងប៉ុន្តែគ្រាន់តែទៀមទីដំណាក់កាលហ្នឹងដំណាក់កាលទី1តើឲ្យយួនទទួលស្គាល់ខ្មែរក្រមហ្នឹងជានរណាខ្មែរក្រមជាជនជាតិដើមខ្មែរក្រមជនជាតិដើមតើផ្ដល់សិទ្ធិអីខ្លះនៅមានចែងជាជាជាជាវិញឡាយមកពីក្រមទៀតជនជាតិដើមតើទទួលបានផលប្រយោជន៍ស្អីខ្លះរស់នៅទីនោះតើយួនគ្រប់ស្អីខ្លះ អញ្ចឹងកាលណាយួនធ្វើមិនបានខ្មែរក្រមនឹងត្រូវតែតែទៅតាមច្បាប់ហ្នឹងឲ្យអង្គការសហជីវជាតិជួយដោះស្រាយបញ្ហាហ្នឹងឥឡូវជាពិសេសយួនកំពុងតែធ្វើការអឺទំនាក់ទំនងផ្លូវសេដ្ឋកិច្ចជាមួយនឹងបរទេសហើយអញ្ចឹងកាលណាជនជាតិបរទេសនឹងចូលទៅរកធ្វើស្រួលការធ្វើការរកស៊ីនៅក្នុងប្រទេសយួនពួកវិនិយោគទុនអន្តរជាតិហ្នឹងគេតែងតែបញ្ចប់ជាមួយនឹងការស្រាវស្រាវជ្រាវការធ្វើ investigate ទៅលើអាភេទជាក់ស្ដែងហៅថាសិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាមហីបើមិនមានសិទ្ធិមនុស្សគ្រប់គ្រាន់គេមិនអាចដាក់វិនិយោគទុនធំដុំបានទេអញ្ចឹងយួនចង់បានអាកម្រៃអស់ទាំងហ្នឹងយួនត្រូវតែបន្ធូរបន្ថយនៅចំណុចដែលយើងទាមទារហ្នឹងឯងអញ្ចឹងសប្តាហ៍នេះយើងឃើញស្រាប់អង្គការសហជីវជាតិបានជូនអឺផ្នែកងារអង្គការសហជីវជាតិហ្នឹងទៅស៊ើបអង្កេតជារឿយរឿយជាពិសេសគេមិនមែនសួរតែភាគីម្ខាងទេច្បាស់ជាគេទៅដំបងហ្នឹងគេចូលទៅ សំដៅទៅរដ្ឋាភិបាលវៀតណាមហ្នឹងហើយគេសួរតើរដ្ឋាភិបាលវៀតណាមហ្នឹងគោលនយោបាយរបស់វៀតណាមធ្វើអីខ្លះចំពោះប្រជាប្រជាសាសទាំង54សញ្ជាតិនៅប្រទេសវៀតណាមអញ្ចឹងពេលដែលគេសួរបានឆប់ចាប់គ្រប់ហើយគេនឹងរកវិធីសាស្ត្រពេលវេលាគេទៅសួរដល់ជនជាតិដើមនីមួយនីមួយទៀតដែលរស់នៅប្រទេសវៀតណាមទាំង54សញ្ជាតិមិនថាខ្មែរក្រមនេះម៉ុងតាយ៉ាជាដើមក៏គេនឹងមាន reporter គេទៅសួរដែរពីព្រោះម៉ុងតាយ៉ាក៏មានអង្គការរបស់គាត់មួយនៅលើឆាកអន្តរជាតិដែលផ្ដល់អំពី ការបាត់បង់សិទ្ធិសេរីភាពរបស់គាត់ដែរចំណុចអស់ទាំងហ្នឹងហើយយើងចង់ប្រមូលអឺទស្សនៈទាំងអស់ហ្នឹងមកឲ្យបងប្អូនខ្មែរយើងឲ្យយល់ថាចំណុចដែលយើងអាចเตรียมទេអ្វីមួយនោះវាเตรียมទេទៅលើគោលដៅអ្វីមួយក៏យើងត្រូវសម្រេចនៅអ្វីទៅតាមច្បាប់អង្គការសហជីវជាតិដែរបើយើងជោគជ័យបើយើងយល់គំនិតយើងតាមគោលការណ៍នយោបាយរបស់យើងគិតឃើញតាមកម្លាំងបាយដែលយើងចង់បានហ្នឹងវាមិនអាចជោគជ័យទៅតាមច្បាប់បច្ចុប្បន្ននឹងបានទេព្រោះច្បាប់បច្ចុប្បន្នហ្នឹងគេគ្រប់គ្រងតែ អឺអឺពេលវេលានេះគេគ្រប់គ្រងតែបុគ្គលណាជនជាតិណាដែលធ្វើយកសិទ្ធិមនុស្សដើរជាផ្លូវការទេកាលណាយើងដើរចាកពីសិទ្ធិមនុស្សនឹងហើយយើងមិនអាចទៅនិយាយលើឆាកអន្តរជាតិឈ្នះគេបានទេឧទាហរណ៍ដោយពូទីនចរាមគាត់មហាអំណាចធ្លាប់អង្គុយនៅក្នុងច្បាប់អង្គការសហជីវជាតិអង្គុយនៅក្នុងកៅអីអង្គការសហជីវជាតិស្ដីពីសិទ្ធិមនុស្សនឹងឯងឥឡូវក្រោយពីពេលកាត់បំពេញតែបន្តិចក៏ទៅធ្លាក់អាតម្លៃនឹងចោលមកហើយ ទាំងអស់គ្នាលើពិភពលោកនោះគេត្រូវតែបោះបង់កាត់ចោលមិនអាចស្វាគមន៍កាត់ទៀតទេដូច្នេះប្រទេសគាត់នឹងអាចធ្លាក់ដុនដាបរហូតដល់អនាគតប្រជាជននឹងស្ទើរតែមិនមានការងារធ្វើជាដើមនោះអាចសេដ្ឋកិច្ចធ្លាក់ចុះដុនដាបរហូតដល់ដល់ដល់យើងមិនអាចស្មានទុកបានណាមិនអាចស្មានបានណាវាអញ្ចឹងការងារដល់រហូតខ្មែរនឹងអឺប្រជាជនរុស្ស៊ីមិនអាចមានការងារធ្វើក៏មានដែរព្រោះគេបាត់សិទ្ធទាំងអស់ហ្មងអញ្ចឹងទេយ៉ាងណាមិញប្រទេសយួនជាប្រទេសមួយកំពុងអភិវឌ្ឍនៅអាស៊ី អាគ្នាយើងទាំង10ប្រទេសហ្នឹងឃើញថាមានតែប្រទេសយួនហ្នឹងមួយទេដែលកំពុងតែសេដ្ឋកិច្ចជឿនលឿនលំដាប់ថ្នាក់ទី2នៅក្នុងតំបន់នោះក្រោយពីពេលសិង្ហបុរីហ្នឹងយើងឃើញថាយួនចូលលំដាប់ថ្នាក់ទី2ហ្នឹងហើយហើយបើយួននៅតែធ្វើអាកិច្ចការងារបិទបាំងសិទ្ធិមនុស្សជាពិសេសមិនមែនតែត្រឹមតែបិទបាំងទៅលើខ្មែរក្រមទេអ្នកដែលតវ៉ាទៅតាមសិទ្ធិមនុស្សរបស់យួនហ្នឹងក៏មានការជាប់គុកជាប់ច្បាប់ជាប់ពន្ធនាគារនឹងជាច្រើនមិនតាន់ដោះស្រាយបញ្ហានឹងនៅឡើយទេ មិនត្រឹមតែខ្មែរក្រមយើងជំនះប្តឹងអន្តរជាតិទេមានយួនមួយចំនួនហ្នឹងក៏គាត់ទៅប្តឹងផ្ដាល់រឿងទាំងអស់ហ្នឹងដែរជាពិសេសហ្នឹងនៅប្រេងគួរជាដើមហ្នឹងយើងឃើញថាមានការបន្ទុះស្រាយគ្នារឿងសិទ្ធិមនុស្សនេះជាច្រើនចំពោះជនជាតិយួនហ្នឹងនឹងរដ្ឋាភិបាលយួនសប្តាហ៍ហ្នឹងអញ្ចឹងយើងឃើញថាសិទ្ធិមនុស្សនេះ គឺជាផ្លូវការមួយធំណាស់ជាច្បាប់មួយដែលសំខាន់បំផុតសម្រាប់ខ្មែរក្រមយើងតែម្ដងហើយខ្មែរក្រមហ្នឹងសួរថាយើងយើងយើងបានច្បាប់ពីណាមកយើងចេះពីណាមក យើងទៅស្រាវជ្រាវនៅក្នុងច្បាប់ហ្នឹងទៅហើយច្បាប់ហ្នឹងយកមកអនុវត្តតែម្ដងដោយយុវជនយើងរាល់ថ្ងៃហ្នឹងកំពុងតែធ្វើហ្នឹងគាត់ធ្វើទៅតាមគោលការណ៍ច្បាប់ទាំងអស់ហ្នឹងហើយគោលការណ៍ច្បាប់ទាំងអស់ហ្នឹងត្រូវបានការគាំពៀពីអង្គការសហជីវជាតិតែម្ដងបើសិនមានការអីអឺប៉ះទង្គិចជាមួយនឹងរដ្ឋាភិបាលវៀតណាមអង្គការសហជីវជាតិគេនៅនឹងស្រាប់គេនៅនឹងស្រាប់គេតែងតែសរសេរសម្បត្តិទៅសួរឆ្លើយឬក៏គេកោះហៅរដ្ឋាភិបាលវៀតណាមមកសួរហើយអញ្ចឹងចំណុចទាំងអស់ហ្នឹងហើយដែលយើងបានច្បាប់នឹងការពារយើង យើងកុំឲ្យភ័យខ្លាចរឿងអឺសកម្មភាពរបស់យើងយុវជនយើងទាំងអស់ហ្នឹងមានធ្វើសកម្មភាពស្អីក៏ដោយឲ្យតែនៅក្នុងរង្វង់នៃច្បាប់អង្គការសហជីវជាតិយួនមិនអាចលុកដៃធ្វើឲ្យយើងធ្វើបាបឲ្យយើងបានទេតែបើយើងធ្វើការងារតវ៉ាអ្វីមួយក្រៅរង្វង់ច្បាប់ហ្នឹងកាលណាក្រៅរង្វង់ច្បាប់ហ្នឹងយួនរវិធីសាស្ត្រចាប់ដើមធ្វើបាបយើងបានហើយអញ្ចឹងចំណុចទាំងអស់ហ្នឹងយើងចង់អំពាវនាវឲ្យខ្មែរយើងទាំងអស់ សូមឲ្យគ្រប់គ្រងនៅកិច្ចការងារមួយចំនួន ដែលខ្មែរក្រមខ្វះគឺជាពិសេសខ្មែរក្រមសប្តាហ៍នេះអត់មានសេដ្ឋកិច្ចនឹងគ្រប់គ្រាន់សម្រាប់ ធ្វើការងារបន្តការតស៊ូនឹងទេទី1ទី2ទៀតធនធានមនុស្សរបស់ខ្មែរក្រមវាមិនតាន់គ្រប់គ្រាន់កម្លាំងគ្រប់គ្រាន់សម្រាប់នឹងទួទល់នៅផ្លូវច្បាប់ជាមួយនឹងប្រទេសយួនទេពីព្រោះខ្មែរក្រមយើងក្រៅប្រទេសយើងអាចនិយាយថាមានសិទ្ធិតវ៉ាគ្រប់គ្រាន់ក្នុងក្នុងផ្លូវច្បាប់លើឆាកអន្តរជាតិហើយ ក៏ប៉ុន្តែសម្ដៅទៅលើខ្មែរក្រមយើងនៅក្នុងប្រទេសយើងអត់ទាន់មានអ្នកចេះគ្រប់គ្រាន់សម្រាប់ទៀមទានៅផ្លូវការដែលដែលទៅតាមសិទ្ធិសញ្ញារបស់អង្គការសហជីវជាតិទាំងអស់ហ្នឹងបាទទេអញ្ចឹងបើខ្មែរមានចំណុចតាមួយឬក៏មានគំនិតណាមួយដែលចង់ជួយដល់ខ្មែរក្រមមាន តែផ្លូវនឹងមួយគាត់គឺផ្លូវជំនួយផ្លូវច្បាប់នឹងតែម្ដងជំនួយសតិសម្បញ្ញៈនឹងតែម្ដងជំនួយនៅការងារអន្តរាគមន៍ ផ្លូវជួយពីក្រោយខ្នងជាពិសេសសេដ្ឋកិច្ចហើយនឹងច្បាប់ហ្នឹងឯងតាការងារហ្នឹងសំខាន់ណាសម្រាប់អឺខ្មែរក្រមតៅការ ទី1គឺអឺអឺអឺសេដ្ឋកិច្ចហើយនឹងធនធានមនុស្សអាហ្នឹងខ្មែរក្រមយើងចង់បានតែពីអសសយួនមួយនេះគេផ្សេងថៃថៃជេគេថាម៉េចអានមើលអឺសូមប្រិមិត្តមេតាសួរសំណួរមកយើងនៅសល់ពេលប្រហែលជា10 20នាទីទៀតយើងនៅមកចប់កម្មវិធីតែ1ម៉ោងកន្លះទេយើងវាវាខ្វិនរបស់យើងនេះហត់ហើយការងារច្រើនដែលយើងបានឆ្លៀតពេលមក live ដើម្បីជាការផ្សព្វផ្សាយឡើយគាត់ចេះតើអាចឆ្លើយបានទេគាត់និយាយថាគាត់និយាយហ្នឹងគាត់ចង់និយាយបោកចំពោះពួកយើងថាអាការតស៊ូទៅតាមសេចក្តីត្រូវការរបស់ពួកយើងហ្នឹងវាអាចធ្វើឲ្យមានការ ជូរចត់មានការប៉ះទង្គិចដល់សតិអារម្មណ៍របស់ខ្មែរក្រមខ្មែរក្រមក៏ដូចជាគូនខ្មែរនិងខ្មាត់និងយួនហ្នឹងបានអឺមានមេត្រីភាពជាមួយគ្នាហ្នឹងវាអាចកើតជារឿងរាវវប្បដេសារីបើក៏បន្ទោសរាយគ្នាយ៉ាងម៉េចមិនទេគាត់ថាអាចធ្វើឲ្យកូនចៅថ្ងៃក្រោយនឹងមានវប្បដេសារីអីអញ្ចឹងបើសិនតែរឿងប្រវត្តិសាស្ត្រហ្នឹងអ្វីដែលហួសហើយឲ្យវាហួសទៅគាត់ចង់និយាយអញ្ចឹងអ្វីដែលហួសហើយហ្នឹងឲ្យវាហួសទៅក្រន់តែ ជាប្រវត្តិសាស្ត្រទៅហើយ អញ្ចឹងយើងនិយាយហ្នឹងចង់ប្រាប់ទៅគាត់វិញថារឿងប្រវត្តិសាស្ត្រមួយចំនួនដែលយើងនិយាយបកស្រាយមិញហ្នឹងអ្វីដែលហួសទៅហើយយើងហួសហើយក៏ប៉ុន្តែអ្វីដែលយើងចង់បកស្រាយនៅទីនេះការជិះជាន់សិទ្ធិមនុស្សហ្នឹងយើងត្រូវតែធ្វើការងារតវ៉ាព្រោះសិទ្ធិមនុស្សម្នាក់ម្នាក់ត្រូវមានដែលចាចាចាមកតាំងពីកំណើតបើសិនជាយើងបាត់បង់ការសិទ្ធិរបស់មនុស្សជាតិរស់នៅតាំងពីកំណើតហ្នឹងយើងមិនអាច រស់នៅជាមនុស្សជាតិបានទៀតទេព្រោះអាហ្នឹងជាចំណុចតែគាត់កំពុងនិយាយហ្នឹងគាត់ខ្វះការពិចារណាគាត់ចង់បន្តថាយើងនិយាយហ្នឹងវាអាចប៉ះពាល់ដល់ក្មេងចំនួនក្រោយអាចប៉ះរវាងមិត្តភាពដូចជាកូនខ្មែរប្រពន្ធយួនកូនយួនប្រពន្ធខ្មែរអញ្ចឹងអញ្ចឹងធ្វើឲ្យចំណងមិត្តភាពរបស់គាត់អាចបែកបាក់ប៉ុន្តែយើងមិនមែនធ្វើដើម្បីបំបែកបំបាក់រវាងមនុស្សជាតិការតំណាក់ចំនួនគ្នានោះទេចង់ឲ្យមនុស្សទាំងអស់នៅក្នុងប្រទេសយួនហ្នឹងរវាងយួននិងខ្មែរហ្នឹងមានសិទ្ធិស្មើគ្នាតែប៉ុណ្្នឹងទេ កាលណាមានសិទ្ធិស្មើគ្នាទៅអាភេទចម្រូងចម្រាស់ហ្នឹងវាអស់ហើយវាអស់ចម្រូងចម្រាស់ហើយបើយួនឲ្យសិទ្ធិខ្មែរក្រមស្មើយួនដែរហើយយួននឹងធ្វើអីបានខ្មែរក្រមក៏មានសិទ្ធិធ្វើនឹងដែរយួនធ្វើដល់ថ្នាក់រដ្ឋាភិបាលរាជរដ្ឋាភិបាលបង្កើតរាជរដ្ឋាភិបាលចុះខ្មែរក្រមហេតុអីទៅអង្គុយទៅធ្វើក្នុងការងារបំរើរាជរដ្ឋាភិបាលមិនបានអាហ្នឹងជាចំណុចខ្មែរក្រមតវ៉ានៅធ្វើប៉លិសមួយមិនបានផងខ្ញុំមិនធ្វើប៉លិសមួយក៏មិនបានដែរសូម្បីតែធ្វើការងារតំណាក់បំណងក្នុងផ្លូវរស់ស៊ីមួយក៏មិនបានដែរអាហ្នឹងជាចំណុចមួយយើងត្រូវយល់ថា នេះជាការងារបាត់សិទ្ធយើងតែស្រុងហើយយើងមិនអាចអោបដៃជួមើលនៅចំណុចដែលកំពំពេនលើសិទ្ធនឹងបានទេអូខេអូខេអរគុណចាស់មានអីមើលបងមានអីថែជួយមើលសំណួរអីដែលគួរឲ្យឆ្លើយបានទេសំណួរមិញហ្នឹងវាសំខាន់ណាស់គាត់ស្នើថាកុំអោយយើងនិយាយពីរឿងប្រវត្តិសាស្ត្រកណាយើងប្រវត្តិសាស្ត្របើមិនអោយនិយាយមិញបានរឿងប្រវត្តិសាស្ត្រវាជារឿងប្រវត្តិសាស្ត្រហើយ បើមិនបើមិនបើមិនបើមិននិយាយក៏មាន អ្នកដែលគេស្រាវជ្រាវ គេសិក្សាដែរហើយវាជាអកុសលថាឡូវថាបើសិនណាគាត់មាន កូនចៅអីវាទៅប្រជលជា ភពប្រសាបគ្នាអាហ្នឹងវាជារឿងភពប្រសាបគ្នាធ្វើម៉េចទេធ្វើម៉េចទេហ្នឹងមកមកពីយើងមិនបានគិតពិចារណាហើយយើងទៅភពប្រសាបហើយយើងគិតថា បើយើងភពប្រសាបឲ្យក្រុមគ្រួសារយើងជ្រុលថាយើងជាខ្មែរហើយយើងមានជ្រុលទៅជាស្រឡាញ់យួនឬមួយកូនប្រសាយួនអីចឹងទៅវាអានឹងវាជារឿងអកុសលរបស់យើងឯងយើងគិតថាមិនអោយខ្មែរនិយាយមិនអោយខ្មែរក្រមនិយាយតែបន្តអោយយួនជិះជាន់ខ្មែរ អត់ធ្វើម៉េចទៅធ្វើម៉េចយើងដឹងថាអនាគតយើងត្រូវធ្វើម៉េចបើយើងមិនដឹងថាចរុនចតាយើងមកពីណាផងវាអញ្ចឹងទៅរៀនប្រវត្តិសាស្ត្រប្រៀបបានដូចជាយើងដើរទៅណាគ្មានភ្នែកអញ្ចឹងបើយើងរំលឹកអាហ្នឹងហើយយើងចេះថាបន្តសោកសៅចុះឥឡូវមិនបានរៀនប្រវត្តិសាស្ត្រយួនទៅអីដែរហ្នឹងហើយរៀនប្រវត្តិសាស្ត្រយួនបើទៅតែរៀនពីកន្លែងហ្នឹងបានដឹងថាប្រវត្តិសាស្ត្រយួនហ្នឹងវាយ៉ាង ត្តិសាស្ត្រខ្មែរក្រហមកុំកុំកុំទៅរៀនប្រវត្តិសាស្ត្រយួនអញ្ចឹងអាប្រទេសណាមួយមិនរៀនប្រវត្តិសាស្ត្រឡើយមានប្រទេសណាមួយនៅលើពិភពលោក ដែលមិនរៀនប្រវត្តិសាស្ត្រហើយស្នើមិនអោយខ្មែររៀនប្រវត្តិសាស្ត្របើយើងត្រូវគេយកទឹកដីអស់ត្រូវគេឆ្លៀនពៀនឥឡូវគេពងបំផ្លាញពូជសាសរបស់យើងហើយហើយស្នើមិនអោយយើងរៀនប្រវត្តិសាស្ត្រទៀតសំដីនឹងមិនបានចដាច់ខាតមិនត្រឹមត្រូវទេកុំបញ្ចេញយោបល់មករបៀបហ្នឹងអានឹងគេហៅក្បត់ជាតិ ឲ្យយល់ខ្លួនឯងចឹងណាឲ្យយល់ឲ្យច្បាស់ថាខ្លួនឯងនឹងកំពុងតែក្បត់ជាតិអាហ្នឹងมันឲ្យគេរំលឹកពីវត្តសាស្ត្របានន័យថាចង់ឲ្យគេបំភ្លេចអាការឆ្លៀនពៀនរបស់យួនហ្នឹងហើយហ្នឹងចឹងណាហើយបច្ចុប្បន្ននេះយួនកំពុងតែបំផ្លាញប្រពៃណីទំនៀមទម្លាប់អក្សរសាស្ត្ររបស់ខ្មែរហើយមិនក៏មើលមិនឃើញនិយាយនឹងប្រទេសប្រដាស់ហើយមិនបានឡើយកុំកុំប្រើភាសារបៀបនឹងតទៅទៀតមិនបានទេ កុំនិយាយចឹងឲ្យយល់ឲ្យច្បាស់ហើយឲ្យចេះភ្ញាក់ខ្លួនឲ្យចេះភ្ញាក់ខ្លួនកុំคลายទៅជា មនុស្សក្បាត់ជាតិដោយមិនដឹងខ្លួនរឿងយើងទៅភពប្រសពអីជាមួយសាសដតីអានឹងជាអកុសលរបស់យើងដែលយើងមិនចេះគិតចាណាអានឹងចឹងហើយកុំឲ្យប្រជាសាសទាំងមូលនឹងមិនឲ្យរំលឹកប្រវត្តិសាស្ត្រមិនបានទេដោយសារតែក្រុមគ្រួសារមកក្តាប់ទុយដែលយើងចងសម្ព័ន្ធមេត្រីភាពអានឹងវាជារឿង អ្នកដែលជ្រុលហើយធ្វើម៉េចហើយយើងមិនដែលទៅបន្ទោសមនុស្សល្អឯណាជាការពិតសាសនាក៏មាន មនុស្សល្អមនុស្សអាក្រក់ប៉ុន្តែរដ្ឋាភិបាលហ្នឹងមានគំនិត បំផ្លាញយើងយើងត្រូវតស៊ូចឹងតែតាឲ្យតែគាត់ចេញសេចក្តីប្រកាសទទួលស្គាល់ថាខ្មែរក្រមប្រជាជនទៅដើម គឺរឿងរ៉ាវត្រូវបានដោះស្រាយជាសន្សំសន្សំហើយយើងក៏រស់នៅសុខដុមរមនាយើងមានតែរើផ្ទះយើងទៅតាណា យើងមានតែធ្វើអញ្ចាំងដូចអញ្ចាំងបែកឡើងឯណាអត់ទេយើងអត់មានគិតរឿងអស់ហ្នឹងទេយើងនៅតែរស់នៅជាមួយគ្នាប៉ុន្តែចែកចែកផលប្រយោជន៍គ្នាណែឯងបានផលប្រយោជន៍មកកុំទៅលក់ហើយទៅកសាងនៅហាណូយចាឥឡូវយកដីពីឃ្លាំងយកដីយកស្រូវពីឃ្លាំងយកស្រូវពីកមុនសមត់ជ្រូកអីប្រតពាំងហើយយកទៅលក់នៅបរទេសហើយយកទៅកសាងនៅហាណូយយកទៅកសាងមានមានត្រង់ហើយអាមៀងណាមនេះនៅត្រែលចោលចឹងចឹងចឹងធ្វើសតដែរ អត់ត្រូវទេឃ្លាំងគឺជាប្រទេសជាខេត្តមួយដែលក្រជាងគេក្នុងចំណោមខេត្តទាំង6នៅវៀតណាមហើយខេត្តឃ្លាំងធ្វើស្រូវច្រើនបំផុតមានយល់ដឹងរឿងនេះឲ្យវាយល់ដឹងរឿងនឹងផងនឹងហៅការភ្ញាក់រលឹកកុំឲ្យខ្លាយខ្លួនទៅជាមនុស្សក្បត់ជាតិអាត្មាប្រាប់ណាកុំឲ្យខ្លាយខ្លួនទៅជាមនុស្សក្បត់ជាតិដោយអត់ដឹងខ្លួនដូរគំនិតនឹងចោលដូរគំនិតនឹងចោលកុំកុំអាត្មានិយមត្រូវគិតពីរឿងប្រជាសាស្ត្រ ប្រជាសាសអាត្មាខ្វាយញាតមានប្រពន្ធយួនប្តីយួនមានតើប៉ុន្តែมันត្រូវយួនអ្នកអស់នឹងមកធ្វើជា បញ្ហារាំងស្ទះដែលមិនអាចនិយាយបានទេមិនទេមិនទេត្រូវនិយាយសឲ្យសដឹងខ្មៅប្រវត្តិសាស្ត្រយើងត្រូវតែរៀនបំភ្លេចរឿងនឹងទៅមកខាងប៉ុន្តែរឿងសំខាន់ធំយើងត្រូវរំលឹកឲ្យដឹងថាដូនចតាយើងមកពីណាយើងជាកូនចៅអ្នកណាកូនចៅរបស់យើងអត់ដូនចតារបស់យើងជាអ្នកណា គាត់ជាអ្នកគ្រប់គ្រងទី1នៃទឹកដីហ្នឹងចឹងយើង ជាម្ចាស់ទឹកដីនឹងតគេពីគាត់មកឲ្យវាយល់ច្បាស់រឿងហ្នឹងណាកុំចេះតែបញ្ហាសុខសន្តិសុខផ្ទាល់ខ្លួនហើយយកមកធ្វើជាមកចូលអង្វរលួងលោមសង្គមជាតិទាំងមូលកុំឲ្យរំលឹករឿងហ្នឹងមិនទេមិនទេមិនត្រឹមត្រូវទេនិយាយនឹងគឺខុសហើយយួនគេរៀនប្រវត្តិសាស្ត្រគេមានតែរឿងឆ្លៀនពៀនហើយយើងមកឲ្យរំលឹក រឿងប្រវត្តិសាស្ត្រប្រវត្តិសាស្ត្ររបស់យើងដែលគេកំពុងឆ្លៀនពៀនយកទឹកដីយើងគំនិតនឹងត្រូវដូរចេញត្រូវដូរចេញឲ្យមានការជឿនលឿនឲ្យមានការទៅទៅទៅទៅបដៅណែនាំឲ្យពួកអ្នកនុងថាឯងត្រូវត្រូវគោរពគេនេះឲ្យត្រូវគោរពខ្មែរក្រមនុងបានសំជាគំនិតត្រឹមត្រូវមិនត្រូវលួងលោម អ្នកដែលត្រូវគេធ្វើបាបឲ្យឲ្យបំភ្លេចអាអាទុរនកម្មនឹងចោលនិយាយនឹងនិយាយប្រេះផ្ដាស់ហើយ អញ្ចឹងអ្នកដែលគេត្រូវគេជីជន់ហ្នឹងឲ្យបន្តឲ្យគេជីជន់តទៅទៀតឬមួយយ៉ាងម៉េចនឹងនិយាយនៅក្នុងន័យយ៉ាងហ្នឹងឬមួយយ៉ាងម៉េចអត់បានទេត្រូវដូរមកវិញដូរមកវិញដូរគំនិតនឹងដូរការគិតនឹងត្រឡប់មកវិញហើយពិចារណាឲ្យដិតដល់ចាំមានយោបល់ណាចូលរួមរឿងហ្នឹងហើយគាត់ឈ្មោះថាថៃថៃជេ អ្នកស្រីថៃជេហ្នឹងគាត់ជាខ្មែរក្រមក៏មិនដឹងឬក៏វៀតណាមក៏មិនដឹងប្រហែលជាខ្មែរក្រមគាត់ចេះភាសាខ្មែរស្ដាប់បានតែជា comment ជាភាសាវៀតណាមយើងវាគ្មិនរបស់យើងចេះវៀតណាមទាំងអស់ណាភាសាវៀតណាមយើងចេះទាំងអស់អឺដូច្នេះគាត់ចូល comment ហ្នឹងគាត់មានបំណងគាត់ចូលក្នុង page ថ្មច្រើនដងហើយគាត់ផ្ញើសារមកថាច្រើនយ៉ាងដែរប៉ុន្តែថ្មមិននិយាយទេតែគាត់មានបំណងមិនសូវពេញចិត្តនឹង page យើងនិយាយពីប្រវត្តិសាស្ត្រនិយាយពីការដឹក នាំឬក៏ដាស់តឿនឲ្យយុវជនរបស់យើងគាត់មានចូលទៅក្នុងឆាតទៅក្នុង page ទៀតគាត់សញ្ញាសាច្រើនណាអរគុណចាស់កាកាលណាយល់ថាគាត់ប្រហែលជាបានការងារអបធម្មឬក៏ការគ្រប់គ្រងបន្តិចបន្តួចណាមួយពីរាជរដ្ឋាភិបាលពីរដ្ឋាភិបាលវៀតណាមក៏ដូចជាគាត់មានចូលក្នុងការរួមចំណែក ធ្វើសកម្មភាពអ្វីមួយ ចំពោះរដ្ឋាភិបាលវៀតណាម វា អាចធ្វើឲ្យគាត់នឹងទៅបាន គេបញ្ជាចូលមកក្នុងเพจរបស់យើងនឹងឲ្យ មានការ comment មួយចំនួន អាចធ្វើឲ្យយើងនឹងមានការស្ទះដំណើរក្នុងការងារជាយោបល់របស់គាត់ណាខ្ញុំគិតថា សូមឲ្យគាត់វិលវិញមើលជាតិសាសរបស់យើងនឹងគឺมันបានស្ថិតនៅក្រោមការល្អប្រសើរនៅឡើយទេ បើបានល្អប្រសើរហ្នឹង បានត្រឹមតែមនុស្សមួយចំនួនតិចទេ មួយចំនួនតូចទេដែលទទួល បាន ផលប្រយោជន៍អស់ទាំងហ្នឹងយើងត្រូវបើកចិត្តឲ្យទលាយថានៅចំពោះខ្មែរក្រមយើងទួទៅប្រទេសវៀតណាមហ្នឹងខ្មែរក្រមយើង ភាក់ច្រើនណាស់ដែលមិនទទួលបាន ផលប្រយោជន៍ពីរដ្ឋាភិបាលវៀតណាមទេការរស់នៅមួយថ្ងៃទៅមួយថ្ងៃវាកាន់តែរីដុនដាប ទៅរុនដាបទៅរហូតដល់ខ្មែរក្រមយើងសប្តាហ៍ថ្ងៃហ្នឹងអ្នកខ្លះហ្នឹងគឺគ្មានតេះគ្មានសម្បែងរហូតដល់ អត់មានទឹកមានដីនឹងតទៅទៀតហើយការរស់នៅនឹងអត្តខិតរហូតដល់គាត់អាចក្រៃក្របាត់បង់សតិអារម្មណ៍នឹងរហូតដល់គាត់អាចសម្លាប់ខ្លួនជាដើមនឹងក៏មានដែរអ្នកខ្លះនឹងរហូតដល់កម្រិតហ្នឹងអញ្ចឹងសូមបវរណាឬក៏សូមអឺអំពាវនាវដល់គាត់ផងដែរថាគាត់នឹងពិចារណាឲ្យមើលឲ្យបានវែងឆ្ងាយចំពោះប្រជាប្រដ្ឋយើងនៅក្នុងស្រុកនឹងផងកុំឲ្យមើលឃើញតែក្រុមគ្រួសាររបស់គាត់ហើយមកខមមិនដើម្បីបន្ទុកបន្តិចបង្អាក់ ធ្វើឲ្យកម្មវិធីរបស់យើងហ្នឹងវាអាចមានការងារមិនសบายចិត្តជាមួយគាត់ហ្នឹងខ្ញុំមិនចង់ប្រើពាក្យមិនសบายចិត្តជាមួយគាត់ទេជារឿងមិនសบายចិត្តទេយើងអាចជូនជាការណែនាំណាគាត់ជូនជាការណែនាំទេហើយឲ្យឲ្យមានរបត់ការគិតនឹងត្រឹមត្រូវទៅតាមច្បាប់ទម្លាប់ហើយទៅតាមបកាហៅថាសត្វចានមាត់នៅពិភពលោកណាអូអញ្ចឹងហ្នឹងអូខេឥឡូវមើលទៅដូចសំណួរច្រើនពេកយើង អានអស់ហើយយើងដល់ម៉ោងម៉ោងកន្លះបានណាបាទជាយោបល់ផងទេបងប្អូនយើងនឹងមានចូលច្រើនចូលសំផងថ្លៃឆ្លងណាអរគុណបងប្អូនយើងបានចូលរួមអឺចូលជាខមមិនអោក្តៅហើយផ្ដល់ជាកំណត់ច្រើន យើង ខ្ញុំនឹងមើលនៅខមមិននឹងអស់ពាក្យខមមិនទាំងអស់ហ្នឹងហើយធ្វើការផ្សព្វផ្សាយសម្រាប់ស្រួលទៅតាមកម្មវិធីការយល់ឃើញ ពាក្យពេចមួយចំនួន យើងនិយាយទៅតាមស្ថានភាពបច្ចុប្បន្ននៃពិភពលោកណាសូមបងប្អូនមេត្តាជ្រាបអញ្ចឹងដោយសាររបត់ណារបត់ពិភពលោកដូចដូចបងប្អូនគុំចាស់ទាំងអស់បានជ្រាបស្រាប់ហើយរបត់ពិភពលោកឥឡូវគេផ្ដោតនឹងចំណាយធំ បំផុតហើយគេកំពុងខ្វល់ខ្វាយអំពីបញ្ហាសេដ្ឋកិច្ចបច្ចុប្បន្នវាអាចខ្វះខាតទំនិញឡើងថ្លៃបញ្ហាអឺ កម្ដៅធម្មជាតិប្រែប្រួលពេញសាំងអីសេដ្ឋកិច្ចដៅធម្មជាតិបំរែបំរួលនៃធាតុអាកាសគឺរឿងច្រើនមែនទែនប៉ុន្តែអ្វីដែលយើងត្រូវត្រៀមខ្លួនទៅដើរទន្ទឹមនឹងគឺថាអាត្មាបានជំរាបវេទិកានឹងច្រើនលើកច្រើនសារថារបៀបដឹកនាំពិភពលោកនឹងមានការផ្លាស់ប្ដូរពីព្រោះអានឹងជាទូទៅរយៈពេលតែល្បាក់ល្បាក់តែ100ឆ្នាំនឹងមានការបំរែបំរួលម្ដងឯង មានការប្រែប្រួលម្ដងម្ដងហើយបងប្អូនឃើញស្រាប់ហើយអឺពិចារណាសិក្សាពីរឿងបញ្ហា Istimor ឥឡូវគេហៅថា Timor Leste ហ្នឹងពងដាក់ពាក្យចូលជាសមាជិកអាស៊ានទី11ហ្នឹងតើគេធ្វើយ៉ាងម៉េចពីដើមគេមានឈ្មោះទេមនុស្សទាំងអស់មានស្គាល់គេទេហើយតើគេតស៊ូដោយវិធីម៉េចណានៅក្រោមការគ្រប់គ្រងរបស់ឥណ្ឌូនេស៊ីហ្នឹងឥណ្ឌូនេស៊ីហ្នឹងជើងខ្លាំងយ៉ាងម៉េចហើយតើគេតស៊ូដោយយ៉ាងម៉េចគេយក វិធីណាទៅធ្វើហើយគាត់នឹងជឺគឺជាប្រធាន UNPO គាត់ធ្វើទៅតាមរយៈសេចក្តីប្រកាសរបស់សិទ្ធិជនជាតិដើមនឹងឯងនឹងទីម៉ូឡេស្តេអ៊ីស្ទីម៉ូដែលបានបានឯករាជ្យពីប្រទេសឥណ្ឌូនេស៊ីហ្នឹងសម្បងប្អូនមើលអានោះចិត្តយើងហ្នឹងហើយអេស្តូនីអេស្តូនីនៅបានឯករាជ្យពីរុស្ស៊ីហ្នឹងគឺថា ក្នុងឆ្នាំ2000 2001 2002អីហ្នឹងយើងបានគណៈប្រតិភូយើង មានទៅអេស្តូនីហើយយើងទៅសិក្សាមើលតើគេបាននឹងដោយអីគឺថាគេជាសមាជិក UNPO គេធ្វើទៅតាមសេចក្តីប្រកាសរបស់អង្គការសហជីវជាតិស្តីអំពីសិទ្ធិជនជាតិដើមនឹងយកមកប្រើប្រាស់ពីព្រោះពេលនោះគុណសេចក្តីប្រកាសរបស់អង្គការសហជីវជាតិអាពង្រៀងច្បាប់នឹងធ្វើពី1982យោណា ព្រោះជាង20ឆ្នាំណាមកមកហើយច្បាប់នឹងគេធ្វើយូរណាធ្វើមកមកបានចេញព្រោះច្បាប់នឹងវាប៉ះពាល់ប៉ះទង្គិចដល់សាប៉ះពាល់អូស្ត្រាលីអាមេរិកកាណាដាសិតតែប្រទេសដែលផ្ដល់ជំនួយ ទៅ ថាវិការអង្គការសហជីវជាតិនឹងច្រើនអាមេរិកនឹង ជួយច្រើនណាស់ហើយអាមេរិកនឹងបដិសេធមុនគេបាទឥឡូវគេប្រកាសទទួលពេញទីអូស្ត្រាលីទទួល ពេញទីឥឡូវលើក ទងជាតិ Aborigine នឹងស្មើគ្នាជាមួយ ទង ជាតិអូស្ត្រាលីក្នុងរដ្ឋសភានឹងគុណឃើញហើយយើងទៅថតពីមួយថ្ងៃមុននោះណាគេតស៊ូអញ្ចឹងទៅតាមរបៀបបាប់ប៉ុន្តែយើងត្រូវមានប្រទេសណាមួយគ្រប់គ្រងយើងហើយយើងបានត្រៀមហើយសូមបងប្អូនជឿអញ្ចឹងការតស៊ូលើផ្លូវច្បាប់ពូមានវាមានលំដាប់មានដំណាក់កាលធ្វើណាអូខេចឹងមកយើងចង់បាទយើងចង់បញ្ជាក់ដែរថាការងារ តស៊ូរបស់យើងมันអត់ប្រយោជន៍ទេការងារតស៊ូរបស់យើងសូមឲ្យកំឃើញឲ្យមើលឲ្យតម្លៃតូចតាចឲ្យតម្លៃតិចតួចការធ្វើរបស់យើងនឹងគឺមានអ្នកដែលគេធ្វើបានទៅតាមលំនាំហ្នឹងឯករាជ្យជាច្រើនប្រទេសហើយសប្តាហ៍ហ្នឹងនៅលើពិភពលោកហើយគេបានឯករាជ្យពីប្រទេសដែលធំធំជាងប្រទេសវៀតណាមហ្នឹងច្រើនណាស់ជាពិសេសដូចអេស្ទីមូប្រអលើកឡើងហ្នឹង ឋិតនៅក្រោមការគ្រប់គ្រងរបស់ឥណ្ឌូនេស៊ីនឹងជាង300លានអ្នកឯណោះមិនមែន100 100លានអ្នកដូចទៅប្រទេសវៀតណាមទេអញ្ចឹងយើងកុំអោយឃើញថាអឺប្រទេសវៀតណាមគេច្រើនណាស់កុំយកពាក់ថាមកដាក់ឲ្យយើងគ្មានសមត្ថភាពអីតស៊ូជាមួយគេទេយើងមិនអាចតស៊ូទៅតាមផ្លូវអាវុធបានទេសម័យនេះយើងមានតែផ្លូវតស៊ូទៅតាមច្បាប់អង្គការសហជីវជាតិស្ដីពីជនជាតិដើមនឹងឯងដែលជានាវាមួយគត់ដែលជាផ្លូវមួយគត់ទិសដៅមួយគត់ដែលត្រៃវិស័យត្រង់មួយគត់ដែលយើងអាចធ្វើទៅឲ្យជាជំនះទៅអនាគតយ៉ាងខ្លីខាងមុខនឹងអត់មានប្រែប្រួលតារាទេអូខេ អរគុណណាស់អរគុណចាស់អរគុណចាស់អរគុណតាំងកម្មវិធីរបស់យើង គឺមួយម៉ោងកន្លះជាងមួយម៉ោង37 38នាទីហើយសូមអរគុណដល់ប្រិយមិត្តទាំងអស់ដែលបានចូលរួមទស្សនាក្នុងកម្មវិធីនេតិអប់រំយុវជនខ្មែរក្រមប្រចាំថ្ងៃសៅរ៍អាទិត្យយើងបាននិមន្តនឹងជើញគួរមិនមកប្រចាំការ ដើម្បីបកស្រាយទៅលើចម្ងល់ឬក៏ការចង់ដឹងចង់លឺរបស់ប្រិយមិត្តរបស់យើងជាពិសេសគឺយុវជនរបស់យើងជាតំពាំងសំណងរិស័យយើងអរគុណដល់ប្រិយមិត្តដែលបានចូលក្នុង comment ហើយមិនបាន អានមិនបានឆ្លើយតបទាំងអស់ទេសូមអធិស្ឋានដល់ពេលវេលា ហើយយើងនឹងពេលវេលាទំនេរយើងនឹងមើលអាននៅ comment ទាំងអស់ហើយយើងយកកិច្ច កិច្ចពិភាក្សាបន្តទៀតអរគុណច្រើនដែលសូមជូនពរអរគុណចាស់ហើយនឹងតាំងបានសុខភាពល្អហើយអរគុណដល់ប្រិយមិត្តជួបទៅនឹងពិតពលតម្លៃបុរកាថ្នាយ៉ាងណាបានដូចសេចក្តីថ្នាសូមថ្វាយបង្គំលាហើយនឹងសូមចម្រើនពរលាអរគុណ